ស្វាគមន៍ប៉ាវប៉ាវសុខទុក្ខយ៉ាងណា ដែរប៉ាវប៉ាវបងប្អូនទាំងអស់គ្នាសុខសុខសប្បាយទាំងអស់គ្នាជំរាបសួរណែបងយូសឹងស្ពានស្រែងបាទជំរាបសួរអឺសវណ្ណរតនៈបាទជំរាបសួរផងសវណ្ណរតនៈអឺ ថានារីថានារីអ៊ុំសូមជម្រាបសួរផ្ការីកខុសរដូវអ្នកមីងចន្ទ្រីវតីលីបាទខេមរាលៀងបាទផាត់ជាយបណ្ដូលចិត្តបាទស្វាគមន៍បងនីហានបាទស្វាគមន៍អឺអាឈីងឈីងបាទស្វាគមន៍អាឈីងអាឈីងនឹកឃើញអាឈីងចូលមកឃ្លានអឺ អឺក្លៀនដូណាត់មិនក្លៀនអីទេក្លៀនដូណាត់អឺ Q ខួយបាទបង Brian ណាបង Christina Kang បាទសាន់ឈុន បាទសាន់ជុំបាទសូមជម្រាបសួរនីសេងបាទអឺ Heal you បង Heal you បាទជម្រាបសួរ ខៀវកមនីអញ្ចឹងណា អានអត់ត្រូវទេបងប្អូនសវណ្ណរតនៈរីជនីសេមបាទអឺវិនយ៉ាងបាទអឺអត់អីទេបង Brian ព្រៃវែងបាទលើកសោយអីលើកសោយឯបងប្អូនណាឈប់ឈប់ឈប់ឈប់បើលើកសោយអូខេលើកសោយខ្ញុំមើលសិនខ្ញុំមើលដូចសិនជួនណា វាមកពីដូច លឺច្បាស់នៅ បងប្អូនលឺច្បាស់នៅ បាទលឺច្បាស់នៅ សង្គ្រោះជាតិសង្គ្រោះបំរើការពារបាទអូខេអឺលឺច្បាស់នៅ បងប្អូនលឺច្បាស់នៅបាទលឺច្បាស់នៅ perfect ណាអូខេអូខេអូខេអឺបង Brian ថា perfect ហើយបង Rida ឌីណាហើយនិងលោកពូបងថៃជីវអូខេលឺហើយ បាទសវណ្ណដូងខ្ចីបាទ Peter Yang បាទអូលឺល្អអញ្ចឹងអញ្ចឹងមកពីដុយខ្ញុំនឹងវាដោតទៅវាអត់ស្រួលបាទប្រហែលជាវាអត់ដិតបាទខ្មែរយើងហៅដុយអត់ដិតបាទអរគុណណាស់បងប្អូនណាដែលបានជួយចែកចាយព្រោះខ្ញុំឃើញលោកគ្រូសុនរា អឺអត់ឡាយថ្ងៃនេះអញ្ចឹងទៅខ្ញុំក៏ឆ្លៀតមុននឹងទៅធ្វើការខ្ញុំឡាយបន្តិចទៅបាទដោយសារតែខ្ញុំមានមហូបទៅធ្វើការរួចហើយ បានអាចឡាយបាន បើអត់មានមហូបត្រូវធ្វើមហូបទៀតគឺអត់មានពេលហើយមុខខ្ញុំរៀងស្រស់បោះតិចណាបងប្អូនណាហើយសាច់ឈាមអីដូចរៀងស្រស់បោះតិចមកនៅមួយលុបប្រហែលថ្ងៃបាទ បាទបងប្រៃវែកបងប្រៃវែកតែរៀងគាត់បានតែយាយបတ်ចម្រៀងសួរបងសុខសบายបတ်ចម្រៀងសួរបងសុខសบายសុខសบายបងបងសមលវាងបាទបងសំយល់វាងពិបាកហើយឈ្មោះបងឯងដល់អានខ្ញុំអានឡាតាំងមិនសូវត្រូវទេណាបងបាទអរគុណ ឥឡូវអញ្ចេះបងប្អូនណាបងសុភាពទាំងអស់គ្នា ស្វាគមន៍ទាំងអស់គ្នាទាំងមុនទាំងក្រោយជំរាបសួរទាំងអស់គ្នាជំរាបរលឹកទាំងអស់គ្នាផ្ញើសេចក្តីស្រឡាញ់រាប់អានទៅទាំងអស់គ្នាគ្រប់គ្នាទាំងអស់អឺថ្ងៃនេះខ្ញុំមានរឿងដោយដែលបាន សន្យាកាលពីម្សិលមិញម្សិលមិញឥឡូវតែជាប់និយាយរឿងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនបាញ់ដុតណែ ហាងសាំងខ្លួនឯងដុតកន្លែងស្តុកសាំងខ្លួនឯងបាញ់ចូលស្រុកខ្លួនឯងកុហកគេបោកគេថាអ៊ុយក្រែនអ្នកបាញ់អ្នកអីហ្នឹងណាអានឹងគឺជាលេសបង្កើតកំហឹងបន្ថែមទៀតរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនធ្វើការចោតប្រកាន់នេះកុំខ្វល់ពួកកុំនេះវាច្រើនតែធ្វើចឹងអឹមច្រើនតែប្រើអាល្បិចអាស្វាស៊ីបាយលៀបមាត់ប៉ប៉េហ្នឹងណាអឹមហើយហ៊ុនសែនតែងតែប្រើពាក្យតែងតែប្រើរឿងហ្នឹង ណាដែលលេអ៊ុយហ៊ុនសែននិងពូទីននឹងប្រើប្រាស់យុទ្ធសាស្ត្រយុទ្ធវិធី អត់ខុសគ្នាប្រមាណពូទីនហ៊ុនសែនស៊ិនជីនពីងអាពួកនឹងសិតតែប្រើអាចូលចិត្តប្រើអាក្បួនស្វាស៊ីបាយលៀបមាត់ប្រពែហ្នឹងណាអាពួកនឹងវាអាងកភ្លើងប៉ុន្តែថ្ងៃណាមួយអាតំហេះហ្នឹងវាជីកកវាហ៎ អាត្មៃអស់ហ្នឹងវាជីកកខ្លួនឯងបងសំញុលអូបងសំញុលសំញុលវាងអូខេសំញុលហ្នឹងហើយទៅសេអញ្ចឹងមកបានច្បាស់ទៅសេ អង់គ្លេសអាឡាតាំងហ្នឹងខ្ញុំមិនសូវចេះអានផងសំញុលវាង បងសំញុលវាង អានឲ្យចាំឈ្មោះគាត់ប្រិមិត្តណាប្រិមិត្តខ្ញុំប្រចាំបងសំញុលវាង ហើយបងសំញុលវាងមិនមែនអ្នកតូចតាចទេណាអ្នកចេះដឹងណាបញ្ញវន្តណាបងសំញុលវាងណាមិនមែននៅល្ងងទេណាសេបញ្ញវន្តបាទបើខ្ញុំបញ្ញវន្តមិនមែនបញ្ញវន្តទេខ្ញុំបញ្ញវន្តបាទមានបញ្ញវន្តទេចឹងហើយបានពួកកុម្មុយនី បងប្អូនចាំវាច្រើនតែប្រើអារូបភាព អ៊ំអារាវឌីស៊ីសវត្តជំរាបសួរលោកអ៊ំបាត់លោកយូអឺច្រើនតែប្រើអារឿងស្វាស៊ីបាយលៀបពាន់ប្រពែហ្នឹងអាភាសាសំស្ក្រឹតគេថាម៉េចខ្ញុំចង់ភ្លេចភាសាសំស្ក្រឹតអឺគាថាគាថាសំស្ក្រឹតមួយគេថាអឹមខលាគរុតិទលវរិត្យាមនូនៀមផលិតិសាធុសុ កបេណាផោះសេដាមផនដាមអាโซតនដាមនវត្តវានគេថា មនុស្សកំហូចធ្វើកម្មអាក្រក់អាប់អោនលិមួកផងទាំងឡាយអំពើនោះឯងតែងផ្សព្វផ្សាយប៉ះពាល់ដល់កាយសាធុជនដូចយ៉ាងពីណូស៊ីចំណៃប្រពេរងក្តីកើតទុកធ្ងន់គឺត្រូវដំបងម្ចាស់យ៉ាងធ្ងន់ស្ទើរខ្សែជីវជននៃអាត្មាឃើញទេ បងឡៅពីបងប្អូនជំរាបសួរទាំងអស់គ្នាណាបងប្អូនមិនបានហៅឈ្មោះទាំងអស់គ្នាទេបាទអញ្ចឹងពួកគុំនេះវាតែងតែប្រើអារូបភាពស្វាស៊ីបាយលៀបមាត់ប្រពេហ្នឹងវាអាកខ្លួនវាវាចោតគេ ថាគេទៅ អាកវា វាដុតផ្ទះខ្លួនវាវាចោតគេថាគេទៅដុតផ្ទះវា ដើម្បីធ្វើជាលេសនៅ ក្នុងការបំផ្លាញគេបាទនៅក្នុងការបំផ្លាញគេ ដោយករណីហ៊ុនសែនអញ្ចឹង ករណីហ៊ុនសែនវាឲ្យគេអនុវត្តច្បាប់បងសូបរិនសូពួកវានឹងចូលចិត្តណាស់និយាយពីរឿងការអនុវត្តច្បាប់ណាធ្វើយ៉ាងណាកុំឲ្យប្រព្រឹត្តខុសស្រុកយើងមានការកសាងអ្នកណាធ្វើដោយសម្ដេចដៃជោសម្ដេចដៃជោណែមានការអភិវឌ្ឍ ណាសម្ដេចដេជោអនុវត្តច្បាប់ត្រឹមត្រូវអាហ្នឹងអាហ្នឹងភាកច្រើនសិនតែនិយាយរឿងតែមួយ កំហុសតែមួយបើរឿងហ្នឹងកើតចំពោះអ្នកចំទាស់ជាមួយសម្ដេចដេជោរឿងហ្នឹងបើកើតឡើងបើអ្នកដែលអ្នកនិយាយនឹងចំទាស់សម្ដេចដេជោវាអនុវត្តច្បាប់ភ្លាមវាអនុវត្តច្បាប់ភ្លាមវាថា យើងនឹងញុះញង់យើងនឹងបំពុលសង្គមយើងនឹងលៀប ពណ៌យើងនឹងអុចអាលធ្វើឲ្យខ្មែរបាក់បែកធ្វើឲ្យខ្មែរ មិនអាចរួបរួមគ្នាបាន មានអាខ្លះថា ត្រីទឹកសាបនិងត្រីទឹកសមុទ្រ ហេតុអីមិនអាចរស់នៅជាមួយគ្នាបានហេនិយាយចឹងត្រីទឹកសាបនិងត្រីទឹកសមុទ្រហេតុអីមិនអាចរស់នៅជាមួយគ្នាបានខ្ញុំថាអូអាប្រមាត់ប្រមងហើយប៉ុន្តែបើគ្នាវាធ្វើទង្វើដូចដែលយើងធ្វើហ្នឹង បើគ្នាវាធ្វើវិញវាអត់ប្រើច្បាប់ទេឥឡូវខ្ញុំលើកឧទាហរណ៍ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនិងបងប្អូនទាំងអស់គ្នាពិចារណាដូចជាករណី Naga ថ្មីថ្មីអាកងសន្តិសុខហ្នឹងវាតែងតែទៅប្រក្រាប Naga វាប្រើ អំពើហិង្សាអ៊ំសវណ្ណីសែមជំរាបសួរលោកអ៊ំបាទហើយបងប្អូនស្ត្រី ដែល ធ្វើបាតកម្មរាល់ថ្ងៃសុខ វាចាប់បោកចាប់បោកសត្រូវព្រោះអូវាធ្វើបាបណាស់ពួកអាកងសន្តិសុខនោះវាថាវាអនុវត្តច្បាប់ជួនណាគេអង្គុយតាមដងផ្លូវធ្វើបាតកម្មឯងគេអត់ធ្វើឲ្យស្ទះចរាចរណ៍ប៉ុន្តែវាមកដល់ប្រសិទ្ធប្រសាច់បិទផ្លូវខ្លួនវា វាមកចោតអ្នកអង្គុយនៅតាមដងផ្លូវថា គេបិទផ្លូវធ្វើឲ្យស្ទះចរាចរណ៍ធ្វើឲ្យប៉ះពាល់ទៅដល់អីណានៃចឹងទៅយើងមើលឃើញនឹងភ្នែកគ្រប់គ្នា យើងមើលនឹងឃើញនឹងភ្នែកគ្រប់គ្នាយាយសូហ្វីខៃយើងមើលឃើញគ្រប់គ្នាថាតាមពិតពួកគាត់បាតកម្មគាត់នៅតាមមាត់ដង ផ្លូវទេគាត់អត់មានធ្វើឲ្យប៉ះពាល់អីដល់ដងផ្លូវទេប៉ុន្តែពួកអាកងសន្តិសុខនោះវាមកដល់ប្រសិទ្ធប្រសាយពេញផ្លូវទាំងអស់ធ្វើឲ្យស្ទះសារាចរវាទម្លាក់កំហុសឲ្យ អ្នកអង្គុយតាមដងផ្លូវថាធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវាអត់អនុវត្តច្បាប់បងប្អូនមើល ពួកវាអត់អនុវត្តច្បាប់វាទៅទីបែកទៅចោតអ្នកធ្វើការតាមដងផ្លូវហ្នឹងថាប្រព្រឹត្តខុសច្បាប់ហ៎វាមកចាប់បោកគេហើយគេថាអានឹងគឺជាការ បង្ក្រាបបាតកម្មហិង្សាហើយគេមានតែហិង្សាអីបើគុំតែពួកវាមកអញអញៃអឺគេមានតែធ្វើអីហិង្សាបកហិង្សាដាក់អ្នកណាគេគ្រាន់តែស្រែកហ្នឹងគេគ្រាន់តែស្រែកហ្នឹងមានតែស្អីបងប្អូនណោះគ្រាន់តែស្រែក ប៉ុន្តែគ្រាន់តែមកពីពួកវាមកធ្វើអំពើបោកដល់ពេលវាលបោះបន្តិចចុះវាបតាយបតបគ្នានោះជាមួយនឹងស្រីស្រីនោះវាលបោះបន្តិចអាកងសន្តិសុខវាចាប់បោកគេវាថាវាអនុវត្តច្បាប់ដល់ពេលវាអនុវត្តច្បាប់ទៅវាលបោះខ្លួនវា លបោះបន្តិចលបោះដៃបន្តិចវានាំគ្នាថតប្រហោះថាបាតកោនឹងប្រើអំពើហិង្សាដាក់វាដាក់ពួកវា វាអនុវត្តច្បាប់អ្នកឯងប្រើអំពើហិង្សាចំណែកឯកងសន្តិសុខទៅចាប់បោកមនុស្សឆៅឆៅវាអត់អនុវត្តច្បាប់ឥឡូវបងប្អូនជួយសាកល្បងគិតមើលមើលអាហ្នឹងបើសិនណាជាប្រជារាស្ត្រខ្មែរខ្លាំងណាយកដបងទៅវាយក្បាលវាកុំកញ្ញៅវាកុំបតាយបតបជាមួយវាបើវាយក្បាលវាត្មងបានអត់អីតំណង បាទយើងអង្គុយតាមដងផ្លូវហ្នឹងវាមកប្រក្រាបអាហ្នឹងវាថាវាអនុវត្តច្បាប់ដល់ពេលវាលបោះខ្លួនវាវាថាយើងនឹងអ្នកនេះទៀតអញ្ចឹងមានន័យថាយើងធ្វើអីក៏ខុសដែរបាតកម្មដោយសន្តិវិធីច្បាប់មានឥឡូវនិយាយជាមួយពួក CVP ទាំងអស់គ្នាពួក CVP ជួយពិចារណាណាភ្លើងទៀនជួយពិចារណាទេបើអនុវត្តច្បាប់ អនុវត្តច្បាប់ទាំងអស់គ្នាទៅអានឹងខ្ញុំមិនថាទេខ្ញុំអត់ប្រកែកទេទៅលើការអនុវត្តច្បាប់សំទោសណាខ្ញុំអត់មានប្រឆាំងទៅលើការអនុវត្តច្បាប់ទេ មិនថាអ្នកប្រឆាំងមិនថាអ្នកមិនប្រឆាំងគណៈបកខ្លួនទេបើកណាអ្នកឯងប្រើអំពើហិង្សាដាក់គេគេគ្រាន់តែប្រើប្រាស់សិទ្ធគេគ្រាន់តែប្រើប្រាស់សិទ្ធឲ្យអ្នកឯងទៅចាប់បោកគេតណាត់តណែង សន្តិសុខម៉ែវាស្អីគ្មានក្រមសីលធម៌ទៅធ្វើបាបប្រជារាស្ត្រខ្លួនឯងណាទេបើថាទៅ ទប់ស្កាត់បើគេប្រើអំពើហិង្សាអីអាហ្នឹងខ្ញុំមិនថាទេបងប្អូនណាប៉ុន្តែគេអត់មានធ្វើអីសោះអង្គុយតាមដងផ្លូវគ្រាន់តែដើរកាន់ដៃគ្នាអីចឹងឯងឯណាទៅអឺប្រកបបជាទៅបំផ្លាញទៅធ្វើបាបគេដល់ពេលវាម៉ែវាលបោះមិនតិច អូវាថតប្រហោះដាក់តាម Facebook វាប្រហោះហ្នឹងហើយប្រហោះដាក់តាម Facebook ថាបាតកោនឹងព្រមអំពើហឹង្សាដាក់វាខ្ញុំថាឯងបន្តិចទៀតអាសានឹងដាច់សាច់បតាយបតប់ដាច់សាច់បន្តិចទៀតគេវាយក្បាលម៉ែឯងវាយក្បាលឪឯងងាប់ដូចអាពោតយកទៅធ្វើអញ្ចឹងបានឯងដឹងខ្លួនហើយខំប្រឹងតិចទៅខំកសាងតិចទៅពួកឯង អញដឹងថាសម័យនេះវាមិនមែនដូចសម័យកាលពីចំនួនពួកឯងនៅធ្វើខ្មែរក្រហមចំនួនពួកឯងនៅធ្វើខ្មែរក្រហមពួកឯងស្លាប់មនុស្សឆៅឆៅរួចខ្លួនប៉ុន្តែចូលថ្ងៃក្រោយបើប្រជាពលរដ្ឋខ្មែរ គេទ្រាំលែងបានហើយគេដាក់ក្បាលឯងពីដាច់បន្តិចហ្នឹងគឺបកាច់ងាប់ទៅឯងគិតមិនទៅ ណាពន្លឺភ្លើងទៀនយើងមានសង្ឃឹមឥឡូវបងប្អូនពិចារណាមើលអាចំណុចហ្នឹងណានេះខ្ញុំខ្ញុំមិនមែននេះអីទេខ្ញុំគ្រាន់តែនិយាយខ្ញុំគ្រាន់តែនិយាយចឹងហើយបានយើងធ្វើអីក៏វាចោតយើងដែរលៀបពណ៌ឲ្យយើងថាយើងនឹងប្រព្រឹត្តខុសច្បាប់ ឯងធ្វើឲ្យត្រឹមត្រូវតាមច្បាប់ក៏វាថាយើងខុសច្បាប់ចំណែកឯពួកវា ចំណែកឯពួកវាពួកវាធ្វើខុសមិនក៏អត់មានទោសដែរដោយករណីយើងមើលហ៊ុនសែនប្រមាថព្រះមហាក្សត្រពួកអតឡាការរបស់ហ៊ុនសែននិងពួកហ៊ុនសែននឹងអត់ដែរចោទថាអត់ដែរនិយាយថាហ៊ុនសែនមើងងាយស្ដាច់មើងងាយរីកបល្ល័ង្កអីទេ វាអត់ដែរនិយាយទេហ៊ុនសែនបង្កើតសន្ធិសញ្ញា កាត់ទឹកដីឲ្យយួនពួកវាអត់ដែរទៅនិយាយហ៊ុនសែនគម្រាមសម្លាប់មនុស្សជាសាធារណៈម្ដងជា2ដង ជា3ដងពួកវាអត់ដែរនិយាយអីទេអត់ដែរនិយាយអីទាំងអស់ណាម៉ាក់យាយអូនឌីរីកាពួកវាអត់និយាយអីទាំងអស់អត់ថាហ៊ុនសែននិយាយនឹងខុសច្បាប់ទេអាផៃវណ្ណៈ បំមាត់សម្រាប់ប្រសង់ព្រះអង្គនៅខាងវត្តរាជបូបងប្អូនបានស្គាល់ហើយព្រះអង្គវត្តរាជបូអភ័យវណ្ណៈគម្រាមសម្លាប់លោកកឹមសុខាប្រមាណគ្រាប់គ្រាប់នេះបាញ់ក្បាលគ្រាប់នេះបាញ់ជើងគ្រាប់នេះបាញ់ដៃ អភ័យវណៈនៅតែជាអភ័យវណៈវាអត់អនុវត្តច្បាប់ម៉ែវាទេលោកសង្ឃមួយអង្គដែលគ្រាន់តែលេងកំភ្លើងជួវានាំគ្នាទៅចោទលោកសង្ឃនោះថាញុះញង់មានអាមួយទៀតនោះអាស្អែកងាប់អាស្អែកស្លាប់នោះសិតតកងកម្លាំងរបស់ហ៊ុនសែនវា ប្រមាថសម្លាប់គេគ្រប់កន្លែងទាំងអស់ ប្រមាថគំរាមជីវិតគេគ្រប់កន្លែងទាំងអស់គ្មានអន្តះបាញ់ណាច្បាប់ហ៊ុនសែននឹងអនុវត្តចំពោះអអស់នឹងសោះយើងគ្រាន់តែជុំគ្នាស៊ីនំបចុកវាចាប់ដាក់គុកបានយើងគ្រាន់តែលើកម្រាមដៃ9វាចាប់ដាក់គុកបានយីពួកអន្តះបាញ់ពួកអាបែងក្បឿងឯងអស់នេះហើយបើមិនឲ្យអញជាឯងឯងធ្វើម៉េចអញអត់ប្រឆាំងការអនុវត្តច្បាប់ទេ ប៉ុន្តែអនុវត្តច្បាប់ម៉ែឯងស្អីចឹងគេគ្រាន់តែតវ៉ាដោយសន្តិវិធីលេង Facebook គ្រាន់តែ share គ្រាន់តែ like ឲ្យតែគេ share សំរងស៊ីឲ្យតែគេ share អ្នកនេះហ្នឹងហើយសិតតែគេនឹងក្បត់ជាតិសន្តិទភាពកន្ទួយម៉ែអាគីបាញ់ត្រង់មេឯងទៅថ្វាយគុំយួនក្បាលដល់ក្តរគេនោះហ៊ុនសែននោះថ្វាយគុំយួនក្បាលដល់ក្តរគេនោះឯងអត់មានមាត់អីមួយម៉ាត់ អត់មានរិះគន់អីមួយម៉ាត់អត់ថាខុសច្បាប់អីមួយម៉ាត់អានឹងឲ្យពួកអាគុំនេះចូលចិត្តលេងលបែងស៊ីបាយស្វាស៊ីបាយទៅលៀបមាត់ប្រពែហើយប្រជាពលរដ្ឋខ្មែរនិងពួក CPP មួយចំនួនល្ងងខ្លៅខ្លួនឯងទៅការពារហ៊ុនសែនទៅការពារហ៊ុនសែនទៅការពារពួកអាយ៉ងយួនកញ្ចេះចិន មើលលុយគេឲ្យពីអឺរ៉ុបប្រព័ន្ធ GSP ពីអាមេរិក EBA ពីអឺរ៉ុបណារាប់លានរាប់ពាន់ដុល្លាររាប់ពាន់រាប់រយលានដុល្លារតុលាម៉ារីបងរុយក្បាលខៀវរាប់ពាន់ លានដុល្លារនៅក្នុងមួយឆ្នាំមួយឆ្នាំសម្រាប់ទៅប្រទេសកម្ពុជាគេឲ្យវារំលឹកគេឲ្យវាអនុវត្តលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សប្រទេសវាសោះហើយគេធ្វើឲ្យប្រជាជនវា និងប្រទេសវាបានសេចក្តីសុខសោះក្រោមការដឹកនាំរបស់វាវាថាគេហ្នឹងគេហ្នឹងអានេះអាប្រទេសដែលឲ្យលុយហ្នឹងអាប្រទេសដែលផ្ដល់ការ អនុគ្រោះពន្ធហ្នឹង វាទៅជាវាទៅជាធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពវាថាវាមិនលក់អធិបតេយ្យភាពឲ្យគេបងប្អូនបងប្អូនថានៅមើលសមហេតុសមផលទេប៉ុណ្ណឹងគេគ្រាន់តែប្រាប់ថាហ៊ុនសែនឯងគោរពសិទ្ធិមនុស្សទៅកុំប្រព្រឹត្តអំពើពុកអលួយទៅ ប្រទេសអ្នកឯងបានសុខសบายប្រជាជនអ្នកឯងមានណាខឹងជាមួយអ្នកឯងទៀតគេគ្រាន់តែប្រាប់ប៉ុណ្ណឹងគេថាអឺរ៉ុបរំលោភអធិបតេយ្យកម្ពុជា ថាអាមេរិក រំលោភអធិបតេយ្យកម្ពុជាគេគ្រាន់ឲ្យពង្រឹងប្រជាធិបតេយ្យគេគ្រាន់តែឲ្យគោរពសិទ្ធិមនុស្សវាទៅជាអឺរ៉ុបអាមេរិកទៅរំលោភអធិបតេយ្យលើ ប្រទេសកម្ពុជាវាថាវាមិនលក់អធិបតេយ្យឲ្យបរទេសទេ លទ្ធផលចុងក្រោយវាទៅលក់អធិបតេយ្យឲ្យចិន វាទៅពឹងចិនឲ្យជួយវាមុនបោះឆ្នោត2018វាទៅពឹងចិនឲ្យជួយវាចិនចេញមកការពារវាវាធ្វើអីតាមទង្វើរបស់ចិនទាំងអស់កំពងសោមវាឲ្យចិនកំពងសោមវាឲ្យចិនកោះកុងវាឲ្យចិនណាអណែឥឡូវ កន្លែងផ្សេងទៀតឲ្យចិនទៀតអភិវឌ្ឍកំពង់ផែ នៅកោះកុងអីហ្នឹងវាឲ្យចិនអភិវឌ្ឍទៀតហើយវាគោរពចិនដូចឆ្កែគោរពម្ចាស់ហុចបងប្អូនគិតមើលមួយថ្ងៃមួយថ្ងៃវាដើរអួតតែពីរឿងចិនឲ្យវាខ្ចីលុយហើយវាបង្អាក់បន្តោសថាអាមេរិកឲ្យលន់ណុលជាពាក់លុយវាដើរអួតប្រាប់ប្រាប់ខ្មែរនៅក្នុងស្រុក បងប្អូន ខ្មែរយើងមួយចំនួនល្ងងខ្លៅជឿតាមពួកអានផ្ទះផ្ទប់អស់ហ្នឹងណាបងប្អូនអត់ដែលសិក្សា គេប្រាប់ទៅអត់ជឿគេទៀតដោយយល់ថាពួកអានោះវាកសាងផ្លូវឲ្យបងប្អូនប៉ុន្តែសួរថាកសាងផ្លូវឲ្យបងប្អូននឹងវាយកលុយម៉ែវាឪវាមកហើយអានឹងនិយាយឲ្យវាអាក្រក់ស្ដាប់តិច តើពួកអដែងអស់នោះដៃយកលុយម៉ែឪវាមកទេមិនត្រឹមតែវាមិនយកលុយម៉ែឪវាមកទេវាថែមទាំងលួចលុយជាតិធ្វើមានបានរបស់វារាល់ថ្ងៃនឹងទៅទៀតបងប្អូនវាស៊ីសិតតាសាច់ឆ្កែវាស៊ីសិតតាសាច់បងប្អូននៅតាមស្រុកស្រែដែលគាំទ្រពួកវានោះស៊ីស្អីស៊ីប្រហុកស៊ីអំបិលឥឡូវនឹងមិនស្រួលរហូតតែប្រហុកអំបិលហុបអញ្ចឹងបានផង ហើយបងប្អូនខំទៅគ្រប់គ្រងវាទៅខំទៅគ្រប់គ្រងពួកវា វាទៅខ្ចីលុយចិន វាទៅខ្ចីលុយបរទេសវាលក់ជាតិវាសម្បទានសម្បទានគេហៅសម្បទានអធិបតេយ្យសម្បទានអធិបតេយ្យវាកាត់ដី10000ហិកតាឲ្យចិនវិនិយោគវាកាត់ដី1000ហិកតាឲ្យចិនវិនិយោគ90ឆ្នាំ99ឆ្នាំ វាលក់អានឹងវិនិយោគហើយវាចែកគ្នា វាអត់មានដើមទុនទេវាយក ដីរបស់ខ្មែរទៅលក់ឲ្យចិនវិនិយោគវាទៅខ្ចីលុយចិនមកវិនិយោគផ្លូវវាថា ចិន ក្រុមហ៊ុនចិនមកធ្វើផ្លូវឲ្យយើង វិនិយោគឲ្យយើង90ឆ្នាំក្រោយមកអាផ្លូវហ្នឹងគេប្រគល់ឲ្យយើងវិញហើយ90ឆ្នាំមក គេប្រគល់ឲ្យយើងវិញបងប្អូនកាលណាគេមកវិនិយោគនៅស្រុកយើង តើគេយកប្រជាជនគេមកអត់គេយកមកហើយប្រជាជនយកមក សួរថាតើប្រជាជនចិនដែលមករស់នៅស្រុកខ្មែរវិនិយោគនៅស្រុកខ្មែរតើគេគោរពច្បាប់ខ្មែរអត់ចម្លើយខ្ញុំថា99%ពួកអ្នកវិនិយោគរបស់ចិនយួនទាំងនោះមិនគោរពច្បាប់ខ្មែរទេពីព្រោះវាអាងថាអាហ៊ុនសែនហ្នឹងវាជាកាជះចិនចឹងទោះជាចិនហ្នឹងវាមកតិចមកច្រើន វាបកកចលាចលនៅក្នុងស្រុកហ្នឹងយូរយូរ90ឆ្នាំក្រោយចិនធ្វើជាម្ចាស់បាត់ចិនធ្វើជាម្ចាស់បាត់យួនធ្វើជាម្ចាស់បាត់ហើយគិតម៉េចឥឡូវហ្នឹងអាហ្នឹងអធិបតេយ្យបាត់ដដែលហើយបើគ្រាន់តែគេឲ្យគោរពសិទ្ធិមនុស្សវាងាប់បកាច់ងាប់អីខ្មែរវាបាត់ដីនឹងមកជំរាកអី វាបាត់អធិបតេយ្យនៅត្រង់ណាបើគ្រាន់តែឯងឲ្យសិទ្ធទៅប្រជាពលរដ្ឋខ្លួនឯងហ្នឹងអើបើពួកឯងខ្លាចបាត់អំណាចអានឹងអញអញជឿព្រោះពួកឯងយល់ថាបើឲ្យសិទ្ធទៅប្រជាពលរដ្ឋប្រជាពលរដ្ឋមិនជ្រើសរើសពួកអាថោកទៀតនៅថ្ងៃក្រោយហ្នឹងវាបាត់សិទ្ធពួកឯងអញ្ចឹងហើយបានជាពួកឯងទាំងអស់គ្នាហ្នឹងយកលេសយកលេសថាគេរំលោភអធិបតេយ្យរបស់កម្ពុជាហើយនាំគ្នាទៅពឹងចិនទៅ ហើយទៅឃោសនាប្រាប់ថាអាមេរិកឲ្យលុនណល់ខ្ចីលុយណាបើបើឲ្យលុនណល់ខ្ចីលុយឲ្យលុនណល់ខ្ចីលុយហើយលុយនោះលុយឈាមឲ្យលុនណល់ខ្ចីលុយមកសម្លាប់មនុស្សបងប្អូន អ្នកគ្រប់គ្រង CPP មួយចំនួនអើអញ្ចឹងមែនវ៉េឲ្យលុនណល់អាមេរិកនឹង ធ្វើឲ្យមានសង្គ្រាមឲ្យលន់ណល់ទម្លាក់ B52 អូវានាំគ្នាណាវានាំគ្នាណែវានាំគ្នាជ្រះជ្រំវានាំគ្នាស្រែកស្រែកប៉ុន្តែ របបអាបកាច់ណា ដែលវាទៅខ្ចីលុយរុស្ស៊ីកាលនោះ ជាសហភាពសូវៀតចំនួន1500លាន យកមកវាយខ្មែរហើយលុយរងថ្ងៃហ្នឹងអាយួនវាអ្នកខ្ចី1500លានខ្ចីពីសហភាពសូវៀតកាលដែលសហភាពសូវៀតមិនទាន់ដួលរលំអាយួនអ្នកខ្ចីបំរើកងទ័ពយួនបច្ចុប្បន្នបំណុល1500លានហ្នឹង ឥឡូវដឹងកើនដល់ប្រមាណដឹងវាសងប្រមាណហើយអីប្រមាណខ្ញុំអត់ទាន់ដឹងអត់ទាន់បានស្រាវជ្រាវបន្ថែមទៀតទេប៉ុន្តែកម្ពុជាអ្នកសងយួនអ្នកចាយយួនវាយចូលខ្មែរដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរខ្ចីលុយពីរុស្ស៊ីមកបំរើកងទ័ពយួន លើកបន្ទុកពួកអកញ្ចះយួន ប្រមាណក្បាលឲ្យឡើងមកដឹកនាំប្រទេសអត់ដឹងមៀងកលឹងអីទាំងអស់អត់ដឹងមៀងកលឹងអីទាំងអស់ដល់លទ្ធផលចុងក្រោយឲ្យទទួលស្គាល់បំណុលដែលយួនចេញមកយកខ្ចីពីសហភាពសូវៀតមកសម្លាប់ខ្មែរមកបដិញខ្មែរមកធ្វើបាបខ្មែរបានហើយដឹកជ័យភ័ណ្ឌទាំងអស់ទៅស្រុកវា ដឹកឡើងរូងដី ពីប្រទេសខ្មែរពោះសម័យប៉ុលពតនឹងមាស មកកណូពលពតមានចាយណាកាលនោះគេលុបបំបត្តិចោលអរូបិយប័ណ្ណគេលុបបំបត្តិចោលការចាយវាយនោះយកទៅដាក់ម្ដុំអាយួនដឹកទៅទាំងអស់សួរថាពួកអាមេដឹកនាំគណៈបកប្រជាជនរងថ្ងៃនេះក្បាលអស់វានឹងសួរថាវាដឹងវាដឹងតា វាបាត់ដៃតាទេវាពាក់ខោអាវកង់ឡានអត់សំទោសពាក់ខោអាវខ្មៅខោអាវលហេកលហេកពាក់ស្បែកជើងកង់ឡានអីទេពួកអាហ្នឹងនោះយួនដឹកយកទ្រព្យសម្បត្តិខ្មែរទៅស្រុកវាទាំងអស់សំបីតែបកគោលភ្លើងខ្មែរក៏អាយួនដឹកទៅដែរទ្រព្យសម្បត្តិខ្មែរដែលសល់ពីសម័យប៉ុលពតយួនវាដឹកទៅទាំងអស់ លុយដែលខ្ចីពីសហភាពសូវៀតចំនួន1500លានចំនួន1500លានខ្មែរអ្នកសងគេទាំងអស់មកទល់គ្នានឹងម៉ោងហ្នឹងខ្មែរនៅជាពាក់សហភាពសូវៀតបើសិនណាជាខ្ញុំមិនច្រឡំទេ1500លានសង្ស័យតាកើនឡើង ទៅ2000 2000លានហើយក៏មិនដឹងជាពាក់ចិន កើនឡើងដល់ជិត5000លានសរីលង្កាជាពាក់ចិនត្រឹមតែ8000លានទេគេរឹបអស់យកកំពង់ផែសរីលង្កាមួយ បច្ចុប្បន្ននេះ បំណុលនៅសរីលង្កាកំពុងតែប្រឈមជាមួយនឹងការតម្រូវឲ្យសងគេហៅថាបំណុលកតបកិច្ច ក្នុងឆ្នាំ2022សារីលង្កាត្រូវសងចិនឲ្យអស់ណាគេដាក់ចំណត់ជាសងពីដំណាក់កាលវាចូលដល់បំណុលកតបកិច្ចដែលសារីលង្កាត្រូវសងត្រូវសងចិនជប៉ុនជួយឲ្យសារីលង្កាខ្ចីលុយដើម្បី ទៅទប់ទល់ជាមួយបំណុលចិន ឥណ្ឌាជួយសេរីលង្កាដើម្បីឲ្យខ្ចីលុយទៅទប់ទល់ជាមួយនឹងបំណុលរបស់ចិន ជួយប៉ុណ្ណឹងហើយ នៅតែមិនគ្រប់គ្រាន់ទៀតឥឡូវខ្មែរយើងកំពុងតែជាពាក់គេត្រឹមតែប្រមាណ4 75000លាននេះជាពាក់ចិនតិចទៀតมันទាន់បានប្រមាណផងវាលុកអធិបតេយ្យវាឲ្យបំណុលអធិបតេយ្យទៅយួនបាត់ទៅហើយអត់ទៅចិនបាត់ទៅហើយកំពុងសោមនឹងមិនបំណុលអធិបតេយ្យបងប្អូន គេថាចិនមកជួយ ស្ដារកំពង់ផែកំពង់សៅកោះកុងតាមពិតសង្ស័យតែលក់កំពង់ផែកំពង់សោមនឹងឲ្យចិនសម្រាប់គ្រប់គ្រង90ឆ្នាំអីកិច្ចសន្យា90ឆ្នាំអីចឹងទៅចិនវាចង់ដាក់អីក៏បានដែរកន្លែងហ្នឹងកងទ័ពខ្មែរទៅធ្វើអីក្តរវាបានវាប្រើលេសវាប្រើលេស ផ្សេងផ្សេងទៅជាមួយនឹងអាមេដឹកនាំនឹងធ្វើអីក្រចិនបានហើយវាយកចិនមកដើម្បីឲ្យការពារអំណាចវាព្រោះវាដឹងថាថ្ងៃថ្ងៃមិនស្រួលមិនស្រួលវាងាប់ដាច់ខ្យល់ងាប់ដើរដើរដាច់ខ្យល់ងាប់ទៅ ដើម្បីឲ្យការពារកូនវា មិនត្រូវតែយកចិនមកព្រោះកូនវានឹងគ្មានទៅជាប់ឆ្នោតអាចស្អីទេជឿខ្ញុំទៅ ពួកអានេះគ្មានចង់បោះឆ្នោតតទៅទៀតទេ ពួកវាគ្មានចង់បោះឆ្នោតតទៅទៀតទេ ពួកវានឹងចង់វានៅតែវានៅតែវាចេញនិយាយថាអញចង់ធ្វើឲ្យដូចកូរ៉េខាងជើងហ៎វានៅតែវាចេញនិយាយអញ្ចឹងតាប៉ុន្តែវាមិនទាន់ហ៊ានវាមិនទាន់ហ៊ានវាមិនទាន់ហ៊ានម៉ាវាមិនទាន់ហ៊ានប៉ុន្តែកម្រងវានឹងវារៀបចំទៅអញ្ចឹងហើយបើមិនអញ្ចឹងឯងវាមិនមែនតែងតាំងបងប្អូននោះវាតែងតាំងអ្នកចំនួនក្រោយកូនចៅពួកវាទាំងអស់ ព្រោះហេតុអីបានជាអញ្ចឹងបងប្អូនត្រូវដឹងគណៈបកប្រជាជនណាបើដួលហ៊ុនសែនមួយវាដួលទាំងអស់មែនហើយវាដួលទាំងអស់មិនមិនគេចង់ដួលទាំងអស់ទេវាទាញវាទាញទៅតែហ្មងណាវាទាញទៅទាំងអស់បងប្អូនអារបបមួយទៅរបបមួយវាទាញទៅអញ្ចឹងអញ្ចឹងដើម្បីជាខែលការពារពួកវា វាត្រូវរៀបចំ កូនចៅចំនួនក្រោយវាទុកព្រោះកូនចៅចំនួនក្រោយរបស់វាគេហៅ new blood ហ្នឹងពិភពលោកក៏ប្រហែលជាគេឲ្យពេលវេលា ទៅអាអាប្រភេទ new blood ហ្នឹងវាដឹងអាហ្នឹងគោលនយោបាយរបស់វាហ្នឹងអា new blood ហ្នឹងពេលដែលហ៊ុនសែនដើរដើរទៅល្អិលជើង ដួលបែកក្បាលងាប់ទៅដោយថ្ងៃមុនទៅសៀមរាបហ្នឹងឃើញបងប្អូនឃើញមើល បើសិនណាជាគេមិនទប់នឹងដួលបែកក្បាលងាប់ថ្ងៃក្នុងបាសទៅហើយព្រះមានជួយឯណាកើតតាមពិតខំមកបានអង្គរៈនឹងជួយទេមែនតែនទៅខំអីនឹងដួលបែកក្បាលងាប់បាត់គ្មានរស់ទេណាគ្មានរស់ទេហើយមនុស្សចាស់តដួលទៅចាប់បាត់ហើយបងប្អូនមានអីទៀតដួលបែកក្បាលងាប់បាត់ដោយហ៊ុនសែននឹងដើរធ្ងន់តែក្បាលពោះកវីអ្នកដើរដោយសូនារាថាដើរវេហើយហ្នឹង ខ្យល់បក់អីមើលបងប្អូនមើលចុះពីលើយន្តហោះលវីលវុនលវីលវុនយងតែក្បាលពោះអត់ចង់រួចផងហ្នឹងសូនារាថាស្ពាយតែធុងទឹកហ្នឹងមិនចង់ទៅរួចផងគិតមិនទៅឥឡូវគិតមិនខំអីម្សិលមិញហ្នឹងក៏មិនងាប់បាត់ហើយម្សិលមួយថ្ងៃហ្នឹងសុំទោសមិនខ្ញុំបន់ឲ្យគាត់ងាប់ទេមិនខ្ញុំបន់ឲ្យគាត់ងាប់ទេ ប៉ុន្តែបើយោងតាមសភាព ការពីម្សិលមិញហ្នឹងបើសិនណាជាអត់មានអង្គរៈវិញណាងាប់ហើយដាច់ផ្ងាទៅក្រោយក្តីផ្កាត់មុខទៅមុខក្តីងាប់បាត់បើក៏មកមានអង្គរៈទប់នោះអញ្ចឹងហើយគាត់រៀបចំហ្នឹងបងប្អូនសួរថាគេថានៅក្នុងច្បាប់ប្រទេសកម្ពុជាឧបមាថានាយករដ្ឋមន្ត្រី disability ភាសាអង់គ្លេសថា disability ហ្នឹងអឺគ្មាន សមត្ថភាព ធ្វើការងារតទៅទៀត និយាយឲ្យខ្លីបើនាយករដ្ឋមន្ត្រីងាប់និយាយឲ្យវាឲ្យចេះទៅមកទៅបើនាយករដ្ឋមន្ត្រីងាប់តើគណៈរដ្ឋមន្ត្រីនឹងរលាយទេឥឡូវខ្ញុំសួរបើនាយករដ្ឋមន្ត្រីងាប់នៅក្នុងច្បាប់ប្រទេសកម្ពុជាឥឡូវបងប្អូនណាជួយឆ្លើយខ្ញុំជួយឆ្លើយខ្ញុំច្បាប់នៅក្នុងប្រទេសកម្ពុជាឥឡូវពួក ACPP ណាអាក្រៅប្រទេសអាក្នុងប្រទេសមើលឯងឯងអ្នករៀនច្បាប់ឯងសួរតើមានច្បាប់ណាពេលដែលនាយករដ្ឋមន្ត្រីងាប់ហើយរលាយគណៈរដ្ឋមន្ត្រីមើលមកមកមានទេមានច្បាប់នៅមាត្រាប្រមាណក្នុងរដ្ឋធម្មនុញ្ញក្តីក្នុងច្បាប់ស្ដីពីគណៈរដ្ឋមន្ត្រីក្តីណាស្ដីពី ការបង្កើតគណៈរដ្ឋមន្ត្រីក្តី បើនាយករដ្ឋមន្ត្រីនឹងងាប់មួយទៅសួរថាតើរដ្ឋមន្ត្រីទាំងមូលគណៈរដ្ឋមន្ត្រីទាំងមូលរលាយទេរលាយឬក៏វាងាប់តាមនាយករដ្ឋមន្ត្រីទេបាទអាជួយឆ្លើយបាទអូហ៊ុនសែនផឹកស្រាលេងកើតហើយបងយកលោកពូលោកពូវឌ្ឍនាទេព ហ៊ុនសែនផឹកស្រាងាប់លើឆាប់ងាប់កាន់តែឆាប់ណាមើលមើលមើលមើលបងប្អូនវាអត់មានទេឥឡូវខ្ញុំឆ្លើយមិនបាច់សួរបងប្អូនច្រើនទេវាអត់មានទេអរគុណបងហៀលយូអត់ទេ ពេលដែលនាយករដ្ឋមន្ត្រីនឹងងាប់ឬក៏អវត្តមានកុំថាឡើយអវត្តមានងាប់មួយមុខ សំបីតា disability ធ្វើការមិនកើតឬក៏នាយករដ្ឋមន្ត្រីនឹងចេញទៅណាមកណាក្នុងច្បាប់គេឲ្យនាយករដ្ឋមន្ត្រីនោះឧបមាថាចេញមកពេលសកកម្មនៅអាមេរិកគេត្រូវតែប្រគល់តំណែងនាយករដ្ឋមន្ត្រីនឹងផ្ដល់ឲ្យឧបនាយករដ្ឋមន្ត្រីណាមួយ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំងនោះមានឧបនាយករដ្ឋមន្ត្រីមហាផ្ទៃឬក៏ឧបនាយករដ្ឋមន្ត្រីអឺអឺអឺ ប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រីដោយនាយកឧបនាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រីហ្នឹងគឺណែអេឈ្មោះឈ្មោះគាត់ប៊ិនឈិនហ៎ប៊ិនឈិនប្រគល់ឲ្យប៊ិនឈិនឬក៏ប្រគល់ឲ្យសខេងមានតែពីរហ្នឹងឯង มันអាចប្រគល់ឲ្យទៅអ្នកណាផ្សេងទៅទាបាញ់ទៅទាបោញទេវាមិនអាចគេមិនដែលទៅប្រគល់ឲ្យនេះទេមហាផ្ទៃនឹងទីស្តីការគណៈរដ្ឋមន្ត្រី ពីរនឹងប្រគល់ស្ដីទីឲ្យគេនាយករដ្ឋមន្ត្រីស្ដីទីនៅនៅផ្ទះឬក៏នៅក្នុងច្បាប់នឹងគឺពេលដែលអវត្តមាននាយករដ្ឋមន្ត្រី ចឹងការចាត់ចែងនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់គឺត្រូវបិញឈិនអ្នកចាត់ចែងទាំងអស់គឺត្រូវបិញឈិនអ្នកចាត់ចែងទាំងអស់ត្មងពីព្រោះបិញឈិន គឺជាឧបនាយករដ្ឋមន្ត្រី ប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីដូច្នេះមិនបាច់ណាណាទេបិញឈិននឹងត្មងអ្នកទទួលបន្ទុកនឹងគ្រាន់តែពាក្យថាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គឺស្មើនឹងពេលដែលអវត្តមានហ៊ុនសែនគឺត្រូវតែបិញឈិននឹងទទួលជំនួសកិច្ចប្រជុំនៅក្នុងគណៈរដ្ឋមន្ត្រីអឺអីហ្នឹងគឺបិញឈិននឹងអ្នកចាត់ចែងទាំងអស់អាហ្នឹងបើយោងតាមផ្លូវច្បាប់ចុះបើហ៊ុនសែនគាត់ស្លាប់បិញឈិនអ្នកទទួលខុសត្រូវទៅលើរឿងហ្នឹងពីព្រោះផ្លូវច្បាប់គេកំណត់ឲ្យ ទីស្តីការគណៈរដ្ឋមន្ត្រីហ្នឹងឧបនាយកឧបនាយកហ្នឹងគឺឧបហ្នឹងគេប្រែថាបន្ទាប់បន្ទាប់ពីនាយករដ្ឋមន្ត្រីនៅស្រុកគេគេហៅអនុរដ្ឋមន្ត្រីនៅស្រុកខ្មែរយើងហៅថាឧបនាយករដ្ឋមន្ត្រីបងប្អូនយល់ទេយល់ទេឧបហ្នឹងគេប្រែថាបន្ទាប់អនុហ្នឹងក៏គេប្រែថាអនុគេប្រែថារងអញ្ចឹងភាសាខ្មែរយើង យើងប្រើតាមភាសាបាលីឧប ណាគេប្រើពាក្យឧបៈគេប្រែថាបន្ទាប់បន្ទាប់ពីនាយករដ្ឋមន្ត្រីមកអញ្ចឹងហើយបានគេប្រើពាក្យឧបៈនាយករដ្ឋមន្ត្រីគឺអ្នកដែលបន្ទាប់ពីនាយករដ្ឋមន្ត្រីអញ្ចឹងគេប្រើពាក្យអញ្ចឹងតែហ្មងគេអត់ប្រើអនុរដ្ឋមន្ត្រីទេបាទអនុនាយករដ្ឋមន្ត្រីទេគេអត់ប្រើចឹងទេបាទគេអត់ប្រើចឹងទេគេប្រើឧបនាយករដ្ឋមន្ត្រីចឹងណាអញ្ចឹង យើងមើលឃើញថាទោះជាអវត្តមានហ៊ុនសែនក្នុងច្រកណាក៏ដោយបាទក្នុងច្រកណាក៏ដោយក៏គណៈរដ្ឋមន្ត្រីឧបមាថាបើហ៊ុនសែនស្លាប់បើហ៊ុនសែនស្លាប់ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកបន្តអាសន្នបន្ទាប់មកបានគេឲ្យសភាពឧបមាថាធ្វើបនសពហ៊ុនសែននេះហើយអញ្ចឹងអស់ប៉ុន្តែតំណែងនៅក្នុង អន្តរកាលហ្នឹងណានៅក្នុងចន្លោះអន្តរកាលហ្នឹងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីហ្នឹងទទួលជំនួសហើយគឺវាចាំបាច់អញ្ចឹងទទួលជំនួសហើយបាទត្រូវតែទទួលជំនួសធ្វើបនខ្មោចឲ្យហ៊ុនសែនធ្វើអីអញ្ចឹងទៅបន្ទាប់មកបានឧបនិគណៈរដ្ឋមន្ត្រីហ្នឹងចាស់ហ្នឹងគេអត់មាន ទៅបកើតពួកអាថ្មីទេគេត្រូវស្នើសុំទៅរដ្ឋសភាពីព្រោះរដ្ឋសភាអ្នកបកើតគណៈរដ្ឋមន្ត្រីមិនមែនពួកគណៈរដ្ឋមន្ត្រីបកើតគណៈរដ្ឋមន្ត្រីក្រមប្រកបខ្លួនទេវាមិនដែលមានទេណាវាមិនដែលមានទេអើបើមានបើគេហៅថាគណៈរដ្ឋមន្ត្រីបែបណែបៃលុកបៃលអាហ្នឹងវាបង្កើតបានឧទាហរណ៍អញ្ចឹង ឧទាហរណ៍ថាក្នុង អាណត្តិហ្នឹងគេបោះឆ្នោតជ្រើសរើសហ៊ុនសែននិងចាស់ចាស់ទាំងអស់ឈ្មោះទាំងអស់ហ្នឹងហ៊ុនសែនងាប់ទៅប៊ិនឈិនទទួលបន្ទុកខ្ញុំឧបមាប៊ិនឈិនទទួលបន្ទុក ពេលបនសពហ៊ុនសែនហើយអីហើយទាំងអស់ចឹងទៅតិចថាអាម៉ាណែតឡើងមកជំនួសអាគណៈរដ្ឋមន្ត្រីដែលគណៈបកប្រជាជនវាតែងតាំងហ្នឹងតិចថាអេពួកអាក្មេងៗហ្នឹងឡើងមកជំនួសចាស់ចាស់ហ្នឹងណាកំបំណងហ៊ុនសែនចង់បន្លប់ចឹងបងប្អូនណា បំណងហ៊ុនសែនវិចង់ប្រឡប់ថាពេលដែលអញងាប់ទៅ កូនអញត្រូវតែឡើងចំនួនភ្លាមនៅក្នុងកលៈទេសៈណាក៏ដោយអត់មានច្បាប់នឹងទេអាអូនហើយបងប្អូនខ្មែររងចាំអត់មានច្បាប់នឹងទេឧបមាខ្ញុំលើកឧបមាថាបើគណៈរដ្ឋមន្ត្រីទាំងអស់ហ្នឹងមានហ៊ុនសែនមួយងាប់អ្នកទទួលបន្ទុកបន្តនៅក្នុងចន្លោះអន្តរការ នៅក្នុងចន្លោះអន្តរកាលហ្នឹងពេលដែលធ្វើប៉ុនហ៊ុនសែនឯហើយហើយខាងគណៈរដ្ឋមន្ត្រីហ្នឹងគេត្រូវផ្ញើឈ្មោះថ្មីបោះឆ្នោតរើសតែមួយឯងនាយករដ្ឋមន្ត្រីថ្មីមួយនៅក្នុងចំណោមចាស់ចាស់ទាំងអស់ដែលនៅសេសសល់ហ្នឹងមានសខេងមានប៊ិនឈិន មានទាបាញ់មានសាយឈុំមានម៉ែនសំអនមានអីហ្នឹង គេយកឈ្មោះហ្នឹងនៅក្នុងគណៈបកដែលកាន់អំណាចហ្នឹងដែលប្រជាជនបោះឆ្នោតឲ្យហ្នឹងគណៈបកដែលកាន់អំណាចហ្នឹងគេយកឈ្មោះទៅនោះហ្នឹងដើម្បីឲ្យសភាជ្រើសរើសថាតើអ្នកណា ឡើង តំណែងជានាយករដ្ឋមន្ត្រីជំនួសគេអត់រំលាយគណៈរដ្ឋមន្ត្រីនឹងតាមូលទេបើរំលាយគណៈរដ្ឋមន្ត្រីទាំងមូលលើសរើសគណៈរដ្ឋមន្ត្រីថ្មីអានឹងអាចគោជាគ្នាអានឹងឈួតបាត់ប្រទេសអាណាគេធ្វើចឹងហើយប្រទេសខ្មែរក៏អត់មានច្បាប់អញ្ចឹងដែរអត់ទេ នៅក្នុងអាណត្តិនឹងគេត្រូវជ្រើសរើសណាគេត្រូវជ្រើសរើសអ្នកដែលជាបេក្ខភាពនៅ ក្នុងគណៈរដ្ឋមន្ត្រីនឹងដដែលប៉ុន្តែជ្រើសរើសចេញពីសភាពីព្រោះសភាជាអ្នកបង្កើតគណៈរដ្ឋមន្ត្រីចឹងបើងាប់ តែនាយករដ្ឋមន្ត្រីមួយចឹងសភាអាចយកឈ្មោះនៅក្នុងគណៈបកប្រជាជននឹងដែលគេឯកភាពតើឥឡូវបេក្ខភាពប្រមាណអ្នកនៅក្នុងគណៈបកប្រជាជននឹង ដែលចង់ទទួលតំណែងជំនួសហ៊ុនសែនគេយកឈ្មោះប៊ិនឈិនតិចគេយកអាម៉ាណែតគេអត់យកអាម៉ាណែតទេអាម៉ាណែតនឹងតើតបោះឆ្នោតក្រោយនៅក្នុងបកចាត់តាំងអាម៉ាណែតនឹងមកឲ្យមកឈរឈ្មោះបោះឆ្នោតធ្វើជាប្រធានបកអានឹងបានបានចំណែកឯអាតំណែងចាស់នឹងអត់ត្រូវអត់មានអាម៉ាណែតអីពួកអាក្មេងក្មេងអីដែលវាតែងតាំងគ្នាវារាល់ថ្ងៃនឹងនៅក្នុងបកនឹងតិចហ៊ុនសែនងាប់ទៅពួកអាឈួតនឹងមកជំនួសទេអត់មានច្បាប់នឹងទេ នៅស្រុកខ្មែរអត់មានច្បាប់នឹងទេតើតែដល់អាណត្តិបោះឆ្នោតមួយទៀតនៅក្នុងបកហ្នឹងគេសម្រេចថាឥឡូវជ្រើសរើសពួកអាក្មេងៗហ្នឹងឲ្យធ្វើជាគណៈរដ្ឋមន្ត្រីហើយឲ្យឈ្មោះអាក្មេងៗហ្នឹងមកចូលឈ្មោះបោះឆ្នោតជាមួយនឹងគណៈបកផ្សេងទៀតបើអាក្មេងៗនឹងជាប់បានអាក្មេងៗនឹងវាមានសិទ្ធទៅកាន់កន្លែងនោះព្រោះគណៈបកគេចាត់តាំងមករួចជាស្រេចប្រកួតប្រជែងមកអញ្ចឹងឈ្មោះគេបញ្ជូនមកកោចបអញ្ចឹងយល់ទេ អានឹងច្បាប់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃដទៃគេធ្វើអញ្ចឹងចុះបំណងពួកវាវាចង់លេងផ្លូវកាត់វាគ្រាន់តែរៀបអាពាកនឹងដើម្បីបឆោតពេលដែលហ៊ុនសែនដាច់ខ្យល់ប៉ាត់ពួកអាសភាគ្នាវានឹងវាចង់បខំគ្នាវាឲ្យលើកអាម៉ាណែតនឹងឡើងតែហ្មងលើកឡើងមិនបានលើកឡើងបំឆេះផ្ទះហើយគ្រប់គ្នាលើនឹងសាកមើលមើល ហើយសារមើលមើលបើហ៊ុនសែនអអកុសលងាប់ដោយប្រការណាមួយងាប់នៅលើយន្តហោះងាប់ដោយផ្ទះបាញ់ងាប់ដោយខ្យល់កោអីឧបមាខ្ញុំឧបមានេះខ្ញុំមិនដាក់ប្រដាសាគាត់ទេនិយាយចឹងថាខ្ញុំដាក់ប្រដាសាមិនមែនទេអារឿងងាប់វាមិនទៀងទេទាំងគេទាំងយើងមិនថាចាស់មិនថាក្មេងមិនថាអ្នកឈឺមិនថាអ្នកអត់ឈឺទេវាងាប់វាងាប់វាត្រូវតែងាប់ហ្នឹងណាខ្ញុំឧបមាថាអញ្ចឹងចោះ ហើយខ្ញុំឧបមានឹងទៅលើសកម្មភាព ដែលគេចង់ធ្វើដែលគេចង់ធ្វើណាបងប្អូនណាចឹងវាអត់ទៅរួចបានទេ វាអត់ទៅរួចបានទេ នៅពេលដែលហ៊ុនសែនងាប់ទៅ គេរើសឧបមាថាអាណត្តិបោះឆ្នោតបាន2ឆ្នាំហ៊ុនសែនស្លាប់នៅសល់3ឆ្នាំទៀតអាណត្តិចាស់ហ្នឹងនៅសល់3ឆ្នាំទៀតអញ្ចឹង អ្នកដែលមានឈ្មោះនៅក្នុងគណៈរដ្ឋមន្ត្រីនឹងទាំងអស់ត្រូវតែរើសមួយដើម្បីឲ្យទៅជានាយករដ្ឋមន្ត្រី មានអាណាគេបដូរចាស់ចាស់នឹងទាំងអស់ចោលចលាចលលើនឹងបងប្អូនតើតាធ្វើរដ្ឋបហាប៉ុន្តែបំណងហ៊ុនសែននឹងចង់ឲ្យកូនខ្លួនឯងធ្វើរដ្ឋបហាប៉ុន្តែមិនថាធ្វើរដ្ឋបហាថាចាស់ចាស់នឹងព្រមប្រគល់អាតំណែងនឹងឲ្យបន្តអា3ឆ្នាំនឹងទៅទៀតបន្ទាប់ពីអាណត្តិ អានឹងអត់មានច្បាប់ណាទេផ្ទះពួកឯងនឹងសំបីតាអាសភាជាតិសំបីតាស្អីនឹងផ្ទះពួកវានឹងប្រជាជនដុតឆេះអស់ឥឡូវហ្នឹងហើយថាមើលហើយមានកម្លាំងប្រមាណជាមួយនឹងប្រជាជនហ្នឹងគេដុតឆេះតែឯងអស់ឥឡូវហ្នឹងពួកឯងបើបើសិនណាធ្វើអាចាស់ចាស់ទៅដល់ទៅអាហ្នឹងហ៊ុនសែនកម្រងហ៊ុនសែនហ្នឹង ដែលតែងតាំងគណៈរដ្ឋមន្ត្រីហ្នឹងហ៊ុនសែនតែងតាំងខ្លាចខ្លួនឯងងាប់ដោយ យថាហេតុណាមួយ ដូចជាដើរដើរដួលនៅសៀមរាបអញ្ចឹងបាន អង្គរៈជួយទប់ ជួយយោងអញ្ចឹងណាឧបមាថាបើគាត់អត់មានអង្គរៈអង្គរៈនឹងភ្លេចខ្លួនបន្តិចទៅស្រាប់តែគាត់ដើរទៅ ផ្កាត់មុខព្រោះទៅនឹងសមងអីទៅប៉ះនឹងមុខនឹងប៉ះនឹងសមងអីគាត់មិនទៅហើយអេតិបេសោបាត់ហើយឧបមាខ្ញុំឧបមាទេខ្ញុំមិន ប្រមាថការពៀនជីវិតគាត់ទេ ណាខ្ញុំមិនប្រមាថការពៀនព្រោះខ្ញុំឃើញអារូបភាពដែលគាត់ដើរទុនជង្គង់នោះខ្ញុំឃើញអញ្ចឹងទៅខ្ញុំនិយាយអញ្ចឹងទៅណាគាត់ចង់អញ្ចឹងហើយបានគាត់តែងតាំងអញ្ចឹងដើម្បីប្រឡប់បើថាគាត់ងាប់ទៅឲ្យកូនគាត់ឡើងអញ្ចឹងតែហ្មងដើម្បីឲ្យប្រជាជនហ្នឹងគ្រប់គ្រងបងប្អូនណាកុំគ្រប់គ្រងអត់មានច្បាប់នោះទេអត់មានច្បាប់នោះទេច្បាប់ត្រូវតែបញ្ជូនឈ្មោះគណៈបកប្រជាជនហ្នឹងសខេងក៏ដោយសាយឈុំក៏ដោយ ហេងសំរិនក៏ដោយអ្នកណាក៏ដោយនៅក្នុងគណៈបកប្រជាជនបេក្ខភាពហ្នឹងដើម្បីមកឲ្យជ្រើឈ្មោះគេបោះឲ្យប៉ុន្តែឈ្មោះដែលចាស់ចាស់ទាំងអស់គ្នាហ្នឹងដែលដែលឧបនាយករដ្ឋមន្ត្រី ដែលនៅក្នុង ស្ថាប័នហ្នឹងមិនបញ្ជូនអាកូនក្មេងមួយដែលនៅក្នុងគណៈរដ្ឋមន្ត្រីនឹងដែរអាហ៊ុនម៉ាណែតឧបមាថាអាហ៊ុនម៉ាណែតវានៅក្នុងគណៈរដ្ឋមន្ត្រីដែរប៉ុន្តែតំណែងវាតូចជាងឧបនាយករដ្ឋមន្ត្រីទាំងអស់នោះ វាលើកលែងតែពួកនងលា តំណែងអចេញពីលើអាហ៊ុនម៉ាណែតឧបមាថាអាហ៊ុនម៉ាណែតនឹងមនុស្ស100នាក់នៅពីលើវា100នាក់នឹងលាតំណែងអស់នៅសល់ត្រឹមវា បាន គេបញ្ជូនឈ្មោះវានឹងទៅរដ្ឋសភាឲ្យជ្រើសរើសទៅ អានឹងអានឹងខ្ញុំក៏ពិបាកថាដែរក៏ពិបាកថាដែរប៉ុន្តែអាម៉ាណែតមិនអាចគេជ្រើសរើសរំលងតួនាទីឋានៈ មន្ត្រីថ្នាក់ទី1អាម៉ណែនមិនមែនមន្ត្រីថ្នាក់ទី1ណាសខេងសាយឈុំទាបាញ់ម៉ែនសំអនណែប៊ិនឈិនមន្ត្រីថ្នាក់ទី1អាម៉ណែតមិនមែនមន្ត្រីថ្នាក់ទី1ហើយសង្ស័យអាម៉ណែតនឹងមន្ត្រីថ្នាក់ទី3ទី4នេះទេមន្ត្រីកម្រិតថ្នាក់ទី4ព្រោះចវាយខេតវាមន្ត្រីថ្នាក់ទី6បាទ មន្ត្រីចំណាត់ថ្នាក់ទី6ចវាយខេតអានឹងបើយើងចាត់ជាចំណាត់ថ្នាក់ហើយបើអាម៉ាណែតនេះខ្ញុំថាវាត្រឹមមន្ត្រីថ្នាក់ទី4ទី5ចុះអញ្ចឹងវានៅមានមន្ត្រីថ្នាក់ទី1រាប់សិបនាក់ពីលើវាទៀតវាតតាមន្ត្រីថ្នាក់ទី1រាប់សិបនាក់នោះលាលែងតំណែងអស់ពីលើវាហ្នឹងមន្ត្រីថ្នាក់ទី1ក៏លាលែងមន្ត្រីថ្នាក់ទី2ក៏លាលែងមន្ត្រីថ្នាក់ទី3ក៏វាលែលែលែង តើតែមកដល់វានៅសល់តែវា មន្ត្រីថ្នាក់ទី4ធំជាងគេ អានឹងបានគេអាចជ្រើសរើសវាទៅឲ្យគេបោះឆ្នោតបានអានឹងធ្វើអញ្ចឹងធ្វើបើបើសិនពួក CPP ធ្វើអញ្ចឹងធ្វើទៅប៉ុន្តែពួកអាចាស់ចាស់អស់ទៅនឹងបើវាលេលេងហើយ ទៅងាប់ឯណាងាប់ទៅកុំមកអញ្ញាអញ្ញៃនៅក្នុងគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយហ៊ុនម៉ាណែតទៀតទៅថាអូវាលេលេងទៅស្រាប់តែវាមកធ្វើឧបនាយករដ្ឋមន្ត្រីដដែលវិញអានឹងឆ្កែហ្នឹង អាហ្នឹងអាហ្នឹងបោកអញ្ចឹងខ្ញុំសូមសរុបមកវិញខ្ញុំមិនចង់និយាយអីច្រើននេះខ្ញុំចង់និយាយពីរឿងស្វាស៊ីបាយលៀមមាត់ប៉ប៉ែចូលដល់ចំណុចសំខាន់ ដែលខ្ញុំចង់និយាយនៅថ្ងៃហ្នឹងខ្ញុំនិយាយជិត1ម៉ោងទើបតែចូលដល់ចំណុចសំខាន់នេះ50នាទី50នាទីក្រោយចំណុចសំខាន់ណារឿងស្វាស៊ីបាយលៀបមាត់ប៉ប៉ែហ្នឹងដែលខ្ញុំ ដែលខ្ញុំចង់បញ្ជាក់នឹងបងយូអៀងពីរឿងពួកកឹមសខាពួកអតញ្ញតបនយោបាយនៅក្រៅប្រទេសមួយចំនួនដោយអាទូចវិបុលកឹមសុកអានឌីអាសូនរ៉ូអាហ៊ីងសុកសាន ម៉ៅមនីវ៉ាន់អាសួនសូរីដាណាមុតចន្ទថាហ៊ុនកុសលអាស៊ីណនប្លាប្លាលក្ខនឹងលក្ខលោកពូកុសលប៉ែនពួកអានឹងគេតសើថាកឹមសខាជាអ្នកនយោបាយដែលគេទទួលស្គាល់ជា អន្តរជាតិ ណាតែអញ្ចឹងណាហើយមានសក្តានុពលភាពខ្លាំងខ្លាណាស់ចំណែកឯលោកសំរងស៊ីពិសេសសម្ដៅទៅលើអាទូចវិបុលដែលគេនិយាយនៅក្នុងតាំងសាដាដេលីកាលពីមួយថ្ងៃកន្លងទៅធ្វើនយោបាយណែស្អីជាលេស คล้ายคล้ายតាមពិតសំនឹងស៊ីនឹងហ៊ុនសែនត្រូវតែរើ គ្នាកម្មសខាបានអត់ត្រូវរើគ្នាគឺអន្តរជាតិទទួលស្គាល់អានឹងបើយោងតាមសម្ដីអាទូចវិបុលណាដែលវានិយាយវាអត់ខុសគ្នាប្រមាណទេពីសម្ដីអាអាអស់ហ្នឹងណាបងប្អូនដឹងហើយប៉ុន្តែខ្ញុំនិយាយត្រង់ឃើញអាណានិយាយខ្ញុំនិយាយទៅអាហ្នឹងបាទ បើអាសូនេរ៉ូនិយាយខ្ញុំនិយាយតែអាសូនេរ៉ូបើអាហ៊ីងសុកសាននិយាយខ្ញុំនិយាយតែអាហ៊ីងសុកសានប៉ុន្តែសម្ដី ពួកវាតែមួយ ទេវាអត់ខុសគ្នាទេពីព្រោះវាឆ្កែរបស់ហ៊ុនសែនតែឲ្យប្រើផ្លាក់កម្មសខា ពាក់បល័យកកម្មសខាឆ្កែពិតពួកអាអស់ហ្នឹងគឺឆ្កែពិត របស់ហ៊ុនសែនតែវាគ្រាន់តែពាក់បល័យកកម្មសខាទេណាវាពាក់បល័យកកម្មសខា វានៅ ការពារកម្មសខាអីចឹងទៅឥឡូវ មិនបាញ់និយាយអីច្រើនទេវាតែងតែនិយាយថាកឹមសុខាជាអ្នកនយោបាយល្អណាស់ណាល្អណាស់សំនឹងស៊ីជាអ្នកនយោបាយធ្វើនយោបាយក្រន់តែដើម្បីប្រឡំជាមួយនឹងហ៊ុនសែនទេបន្តិចទៅ ត្រូវរើជាមួយហ៊ុនសែនវិញហើយកន្លងមកអញ្ចឹងដកពាក្យបដិងដកអីត្រូវរើជាមួយហ៊ុនសែនបងប្អូនឥឡូវបងប្អូនពិចារណាចេះ ពួកអាសនៈនយោបាយអស់ហ្នឹងណាបងប្អូនឆ្ងល់វាទេពេលដែលសំរងស៊ីនិយាយក្តៅខ្លាំងទៅជាមួយនឹងហ៊ុនសែនមិនចង់ត្រូវជាមួយហ៊ុនសែនពួកវានិយាយថាសំរងស៊ីធ្វើនយោបាយហិង្សានិយមបច្ឆេះឲ្យហ៊ុនសែនខឹងធ្វើទុកបុកម្នេញប្រជាពលរដ្ឋណាធ្វើនយោបាយមិនច្បាស់លាស់ណា ធ្វើឲ្យតាហ៊ុនសែនខឹងមួយថ្ងៃមួយថ្ងៃដល់ពេលសំរងស៊ីលែងធ្វើនយោបាយឲ្យហ៊ុនសែនខឹងវាថាសំរងស៊ីធ្វើនយោបាយចូលដៃតែជាមួយហ៊ុនសែនទេគ្មានអឺស្អីទេហ៊ុនរងស៊ីនិងហ៊ុនសែននឹងគ្នាគេទេ គេប្រឡំបកើបន្តិចទៀតទៅត្រូវគ្នាវិញហើយហាយើងសួរអញ្ចេះបងប្អូនសំរងស៊ីខ្លាំងដាក់ហ៊ុនសែន វាថាសំរងស៊ីនឹងបង្កើតហិង្សាដល់ពេលសំរងស៊ីមិនខ្លាំងជាមួយហ៊ុនសែនវាថាសំរងស៊ីនឹងចង់ទៅចោះចូល ជាមួយនឹងហ៊ុនសែនរួចវាថាកម្មសខាដែលស្ដាប់បង្គាប់តឡាការ ដែល ស្នើសុំច្បាប់ដែលរំលាយបាក់ខ្លួនឯងជាមួយហ៊ុនសែនដែលអត់ទៀមទាបាក់ខ្លួនឯងត្រឡប់មកវិញនឹងវាថាជាអ្នក នយោបាយដែលមិន ត្រូវការចរចា ជាមួយហ៊ុនសែនកឹមសខានិយាយមួយម៉ាត់ណាក៏ស្ដាប់តាមហ៊ុនសែនទេហ៊ុនសែនឲ្យអង្គុយអង្គុយហ៊ុនសែនឲ្យឈរឈរហ៊ុនសែនឲ្យស៊ីប្រហុកកឹមសខាអត់ហ៊ានស៊ីស៊ីស៊ីសាច់ជ្រូកស៊ីសាច់គោទេវាទៅជានិយាយថាកឹមសខាជាអ្នកនយោបាយដែលមិនចូលដៃជាមួយនឹងណែណែណែណែ សាយក្មេងកំព្រាថាកម្មសខានឹងមិនចូលដៃជាមួយហ៊ុនសែនខ្ញុំថាអាទូចវិបុលអើយអាប្រភ្លើយអាប្រភ្លើសម័យមុនណាឯងនិយាយអញ្ចឹងទៅអ្នកណាក៏គេជឿឯងដែរឥឡូវប្រជាពលរដ្ឋខ្មែរចាំមើលមុខឯងឲ្យតែឯងចូលទៅក្នុងស្រុកចូលទៅស្រុកខ្មែរគេគុំមុខឯងទាំងអស់ទាំងអាប្រមាណក្បាលហ្នឹងឯងដើរសំដែងរាល់ថ្ងៃហ្នឹង អញថាមិនជឿទេឯងមានថ្ងៃណាមួយពួកហ៊ុនសែនវាយបែកក្បាលហើយមិនមិនអ្នកប្រឆាំងវាយបែកក្បាលទេពួកហ៊ុនសែនវាយបែកក្បាលឯងប្រាប់ឯងមុខពួកឯងទាំងណាពួកហ៊ុនសែនវាយបែកក្បាលឯងជឿឯងចាំមើលទៅណាសាយក្មេងកំព្រាវត្តសង្កែមិនយ៉ាងទេមិនយ៉ាងទេបងប្អូន ឯងចាំមើលពួកឯងហ្នឹងពួកពួកឯងសំនឹងស៊ីខ្លាំងជាមួយហ៊ុនសែនហើយថាសំនឹងស៊ីចេះតែប្រឆេះកំហឹងដល់ពេលសំនឹងស៊ីពធុបថយការខ្លាំងជាមួយហ៊ុនសែនហើយថាសំនឹងស៊ីហ្នឹងអឺបន្តិចទៀតត្រូវហើយលួចចរចាជាមួយហ៊ុនសែនហើយឥឡូវអញសួរពួកឯងមើលអញសួរពួកឯងថាឯងរងថ្ងៃហ្នឹងឯងឯងនិយាយហ្នឹងដើម្បីណាណាអញឆ្ងល់អញឆ្ងល់ពួកឯង ឯងឆ្ងល់ហើយឯងសួរថាឯងសួរថាពួកឯងនឹងនិយាយនឹងដើម្បីណាណាវាតតែដោយឯងហៅហ៊ុនសែនសម្ដេចពុកសម្ដេចពុក អាទូវិបលណាវាតេទូរស័ព្ទរាល់ថ្ងៃហ្នឹងតេទូរស័ព្ទសិតតែលោកសម្ដេចពុកសម្ដេចពុកក៏ដូចមកអាចឆ្កែឆ្កួតហើយគេធ្វើនិយាយឯងធ្វើចេញមកសម្ដែងអីថាអូអញ្ចេះចុះអញ្ចេះចុះស្មានតែគេនឹងប្រភ្លើយ៉ាង ហើយស្មានតែខួរក្បាលខ្មែររងថ្ងៃនឹងប្រភ្លើអីអាហើយខំប្រឹងនិយាយមិនពិតអញ្ចឹងអញឆ្ងល់ពួកឯងមើលមើលមើលមើលអញឆ្ងល់ពួកឯងឯងមានខ្មាស់ខ្លួនឯងទេមើលអាទួយវិបលកឹមសុកអីណែណាអញឆ្ងល់ពួកឯងហើយមានខ្មាស់ខ្លួនឯងទេអញឆ្ងល់ហើយពាក់ផ្លាកបញ្ញវន្តអញមិនមែនបញ្ញវន្តអញបញ្ញវន្តអញប្រាប់ឯងណា អញបាញ់អវ័នអញមិនមែនបញ្ញវ័នទេអញបាញ់អវ័នពួកឯងបញ្ញវ័នណាពួកឯងនេះបញ្ញវ័នបលៅកទេពួកអាបលៅកពួកឯងនេះប្រើអាបញ្ញវ័នបលៅកបានត្រឹមត្រូវព្រោះពួកអញមិនដែរហៅឯងបញ្ញវ័នពិតទេអញបន្ថែមបលៅកឲ្យឯងទៀតមានតែឆ្កែទេវាពាក់បលៅកបញ្ញវ័នគេមិនដែរពាក់បលៅកទេឯងប្រាប់ណា បញ្ញវន្តសម័យហ៊ុនសែននេះសិតតែពួកអពៈបល័យកភាកច្រើនអាលឿនតែពៈបល័យកអញ្ចឹងឯងធ្វើម៉េចហើយមើលប្រទេសណា ដែលមានវិបត្តិនយោបាយហើយមិនចរចាត្រូវរូវគ្នាអូការចរចានឹងសម្បទានឲ្យគ្នាទៅវិញទៅមកមានន័យថាចូលដៃអញ្ចឹងកឹមសខានៅផ្ទះរងថ្ងៃនេះ ចុះទៅតាមមូលដ្ឋានដែលផ្ទុយពីច្បាប់តឡាការកម្ពុជារាល់ថ្ងៃនេះដែលកឹមសខាសរសេរលិខិតទៅស្នើសុំអគ្គមេបញ្ជាការនគរបាលជាតិដើម្បីឲ្យជួយការពារខ្លួននៅពេលដែលខ្លួនចុះទៅតាមមូលដ្ឋានចុះទៅតាមខេត្តតាមរាល់ថ្ងៃនេះអញ្ចឹងមានន័យថាម៉េចមានន័យថាកឹមសខាហ្នឹងចូលដៃជាមួយហ៊ុនសែនហើយម៉េចចូលដៃជាមួយហ៊ុនសែនដែលមលាយបាក់ខ្លួនឯងហ្មងក៏ឲ្យអួតថាកឹមសខានឹងអត់ចូលដៃហើយថាសំរងស៊ីនឹងចូលដៃ វាទៅជាសំនឹងស៊ីនៅក្រៅប្រទេសចូលដៃវាទៅជាអនុគោរពច្បាប់តសេលិខិតស្នើសុំឲ្យគេការពារខ្លួនហ្នឹងវាទៅជាអត់ចូលដៃមើលមើលមើលអាប្រភ្លើហើយនិយាយឲ្យអាណាស្ដាប់និយាយឲ្យឆ្កែស្ដាប់មែនមើលអញសួរឯងហើយនិយាយឲ្យឆ្កែស្ដាប់មែនហ៎ពួកឯងនឹងនិយាយឲ្យឆ្កែស្ដាប់មានតែឆ្កែទេស្ដាប់ឯងយល់មនុស្ស គ្រាន់តែឃើញឯងនិយាយមកថាអើយមិនដឹងចុយអាចអីទេអាសំដីពួកឯងនេះណាអានឹងឆឹងអានឹងខ្ញុំចង់តបតែអាទុយវាបុចដែលវានិយាយបងប្អូនមើលអាអ្វីដែលវានិយាយនោះណាអ្វីដែលវានិយាយនោះនិយាយស្អីនិយាយបានការអីនោះណានិយាយបានការស្អីបើឯងនិយាយអញ្ចឹង វិបត្តិនយោបាយបើគ្មានការសម្បទានឲ្យគ្នាទៅវិញទៅមកហើយស្មានដល់ដោះស្រាយបញ្ហាអូសម្បទានគ្នាទៅវិញទៅមកហើយថាចូលដៃគ្នាមើលមើលអញសួរឯងហ៊ុនសែនសម្បទានឲ្យយើងយើងសម្បទានឲ្យហ៊ុនសែននៅពេលដែលដោះស្រាយបញ្ហាការសម្បទានឲ្យគ្នាទៅវិញទៅមកហើយថាចូលដៃអញ្ចឹងបើកុំទៅចូលដៃវាតតតែឯងនឹងកុំទៅធ្វើការជាមួយហ៊ុនសែនវាតតតែឯងនឹងឈប់បោះឆ្នោតជាមួយហ៊ុនសែន អានឹងបានគេហៅថាមិនចូលដៃក្រែងវិបត្តិនយោបាយវាកើតឡើងពីការមិនត្រូវរូវគ្នាកាលណាមិនត្រូវរូវគ្នាមិនត្រូវដោះស្រាយគ្នាហើយកាលណាបើដោះស្រាយគ្នាមិនត្រូវសម្បទានឲ្យគ្នាទៅវិញទៅមកវាមិនដែលភាគីទំនាស់គ្នាពីរនាក់ពីរនាក់ដោះស្រាយគ្នាអាមួយអត់សម្បទានឲ្យអាមួយវាទៅជាដោះស្រាយបញ្ហាហើយស្រាប់តែគេសម្បទានឲ្យគ្នាទៅវិញទៅមកវាស្រាប់តែចូលដៃវាមិនដែលមានណានៅលើโลกនឹងតំណោះស្រាយ ឪឯងអីអាហើយរៀនពីស្រុកណាមកតំណោះស្រីវិបត្តិនយោបាយដល់ពេលសម្បទានឲ្យគ្នាទៅវិញទៅមកទៅធ្វើការជាមួយគ្នាវាទៅជាណាវាទៅជាចូលដៃគ្នាវាមិនដែលមានអញ្ចឹងឧបមាថារឿងអ៊ុយក្រែនណាចរចាត្រូវជាមួយនឹងរុស្ស៊ីចូលត្រូវគ្នាលែងបង្កើតសង្គ្រាមជាមួយគ្នាវាទៅជាអ៊ុយក្រែនចូលរុស្ស៊ីឬក៏រុស្ស៊ីចូលអ៊ុយក្រែនហើយមានសិទ្ធិថាអញ្ចឹង ក៏ដូចមកអាភ្លើចេះតែនិយាយតែហ្មងអាហើយស្ដាប់សំដីឯងឡើងវិញមើលស្ដាប់សំដីឯងឡើងវិញបើឯងនិយាយប្រភ្លើចឹងទេកុំនិយាយអាអើយអានាំតែខ្មាស់គេទេបងប្អូនពិចារណាទៅអ្វីដែលខ្ញុំនិយាយនឹងខ្ញុំមិនមែនដោយសារតែខឹងវានិយាយឲ្យវាទេបងប្អូនថាមើលខ្ញុំមិនមែនចេះតែខឹងវាចេះនិយាយទេណាបងប្អូនវានិយាយប្រភ្លើពេកតែហ្មងណាប្រភ្លើពេកតែហ្មងហ្នឹងហើយ ណាប៊ុនធឿនឃ្លាំងមឿងអញ្ចឹងហើយបានជាខ្ញុំគ្រាន់តែចង់តបប៉ុណ្ណឹងឯងទៅអាទូចវិបុលណាទៅអាទូចវិបុលអញ្ចឹងហើយបានជា អាលបែងស៊ីបាយលៀបមាត់ប្រពែហ្នឹងណាអានឹងគឺពួកអាគមនេះវាតែងតែធ្វើហើយជាពិសេសគឺហ៊ុនសែនហ្នឹងវាចូលចិត្តណាស់ចូលចិត្តធ្វើអានឹងណាស់បាទ ប៉ុន្តែវាគង់តែងាប់ដោយសារតែតលបែងវានឹងទេ វាមិនយូរទេវាគង់តែវាងាប់ដោយសារតែអាលបែងនឹងទេណាលទ្ធផលពេលដែលម្ចាស់ដឹងបងប្អូនដឹងមិនហេអាអាគាថាដែលខ្ញុំលើកបានមិញហ្នឹងណាណាមួយខលាស់ករោទីទី2គាថាទី2គេលើកឡើងថាអនព្យាសេវិសង្វតយា អះជារណេវិស័មវិស័មនរិត្រជ្ជនរិត្រជ្ជតរណីវិស័មគេថារីពីលពិតរិទ្ធពេញពីលរៀលឡើងធំ ជួបជាមុំជុំជាមិត្តគិតរឿងខ្លៅឃើញណាចឹងដូចដោយពួកអាស៊ីភីវាគិតរឿងធ្វើម៉េចយកបាយទៅលាបមាត់គេ ក្នុងពេលដែលខ្លួនវាប្រឡាក់បាយឲ្យបតិបតាវាយកបាយទៅលៀបគេទៅហើយវាចោតគេថាអានឹងវាអ្នកលួចស៊ីបាយអាពីលវាអត់ដែរគិតអីវាគិតតែរឿងអាក្រក់ដោយពួកអាស៊ីពីភីនៅក្រៅប្រទេសហ្នឹងវាទើសណាស់ពីរឿងយើងរែងគៀសលុយមួយរៀលពីររៀលវាទើសអូវាចេះទើសថាអូកុំឲ្យបងប្អូនដតីចាញ់បោកគេ ប៉ុន្តែមេវាយកលុយជាតិលួចជាតិមកកណោ វាដឹងវាដឹងថាមេវានឹងលួចជាតិបំផ្លាញជាតិលក់ជាតិលក់អធិបតេយ្យលក់អីទាំងអស់ប៉ុន្តែវាអត់ហ៊ានប្រកាសប្រាប់ប្រជាជនវាអត់ហ៊ានផ្សព្វផ្សាយប្រាប់ប្រជាជន ថា បងប្អូនអើយកុំជឿអាមេដឹកនាំនឹងណាអាមេ ដឹកនាំនឹងលក់ជាតិណែវាមកឈឺចាប់ពីរឿងស្រោមសម្បត្តិដែលគេឲ្យដោយធွာប្រកបដោយធွာកើតឡើងដោយធွာបានមកដោយធွာវាថាអូសំរងស៊ីដើរបោកលុយគេសំរងស៊ីដើរប្រមូលលុយ ចឹងហើយបាន ថាពួកអាខួរក្បាលឆ្កែគំនិតវាឆ្កែវាសំឲ្យហ៊ុនសែនស៊ីវាហ៊ុនសែនចិញ្ចឹមវា បានតែមួយរស់មួយរស់ហើយឲ្យវាធ្វើ ជាឆ្កែដើរខាំគេតែប៉ុណ្្នឹងទៅ វាមិនចង់ធ្វើជាមនុស្សមានចំណេះដឹងអធិបតេយ្យលើខ្លួនវាទេចឹងបដ ாய் ឲ្យពួកវាធ្វើឆ្កែរបស់ហ៊ុនសែនទៅណាបើយើងបដៅវាមិនមែនទេយើងប្រាប់វាវាមិនព្រមយល់ទេ ឲ្យវាធ្វើឆ្កែហ៊ុនសែនមួយជីវិតតកូនតចៅវាទៅអើយហើយពេលហ្នឹងហ៊ុនសែននឹងធ្វើបាបពួកវាពេចអាពេចប្រុសមិនយ៉ាងហ៊ុនសែននឹងធ្វើបាបពួកវាមាន អាខ្លះហ្នឹងស៊ីអត់ស៊ីឃ្លានទេគ្រួសារវាអត់មានទេអូចេញមកធ្វើលុយសិតតាឌីលគេនឹងអាមេរិកនឹងខ្ញុំកាជះគេ ឯងធ្លាប់តែប្រទេសប្រជាធិបតេយ្យប្រទេសយើងនៅនេះគេមានផ្ទះធំទំនំខ្ពស់គេរកស៊ីគេមានពេលធ្វើការមានពេលសម្រាប់បើកទូឡើងនឹងធ្វើអីស៊ីនៅស្រុកខ្មែរបើកទូខ្វាក់គ្មានអីស៊ីនៅស្រុកនេះគេបើកទូខ្វាក់ចំអញធ្វើអីស៊ីទៅនឹងធ្វើអីស៊ីបើសាច់គោក៏មានមន់ក៏មានជ្រូកក៏មានទាក៏មានបកាក៏មាន បកងក៏មាន បើកទូខ្វាក់មិនដឹងតែធ្វើអីស៊ី ព្រោះស៊ីរាល់ថ្ងៃណាស៊ីសាច់រាល់ថ្ងៃនៅស្រុកខ្មែរវិញពួកវាដែលមកជេរយើងបើកទូខ្វាក់ទូនឹងអត់មានអីស៊ីអាលីងប៉ុណ្ណឹងហើយវាថាជ័យយោសន្តិភាពជ័យយោអរគុណសន្តិភាពអរគុណសន្តិភាព មានអាខ្លះអរគុណសន្តិភាពដល់ពេលវាមានរឿងចាញ់ក្តីគេបងប្អូនអើយជួយខ្ញុំផង បងប្អូនអើយស្រែកកន្ទួយមកអន្ទះបាញ់ពួកឯងនេះសំតទាត់4 5ជើងនេះអន្ទះបាញ់ឯងវាសំមកអើយគេប្រាប់ហើយអត់ជឿប្រពន្ធរកអីជ្រាំបានទេកូនទៅរៀនខោមិនខោអាវមិនអាវទេ ការពារណាការពារអកជាយួនអកជាចិននឹងណាឯងគេនោះគេប៉ៅគេមានលុយប៉ៅយន្តហោះ ចៅគេមានលុយដើរលេងគ្រប់ប្រទេសកន្ទុយមកអន្ទះបាញ់ឯងមកជីវិតតកូនតចៅណាមកជីវិតតកូនតចៅស្រីតូចពួកវាមកជីវិតតកូនតចៅវាអត់ដែលបាន ទៅលេងស្រុកថៃម្ដងបាច់ទៅលេងឯណាទេគេគ្រាន់តែកើតងាមកណោះគេទៅបកក់កូនណោះគេនាំកូនទៅលេងគេការហើយ គេនាំគ្នាទៅណែ ទៅអោបគ្នាទៅឡើងឋានសួគ៌ណោនៅប្រទេសគេណោមកអាមេរិកទៅទៅអឺរ៉ុបទៅហើយពួកវាអ្នកគ្រប់គ្រងផ្កាត់មុខអ្នកចេញមកជាយើងហ្នឹងណាអ្នកចេញមកជាយើងហ្នឹងពួកវារហូតតែស្អីឲ្យកូនមិនបានផងយើងនៅខាងនេះយើងប្រាប់គាត់ឲ្យចេះធ្វើជាមនុស្សហើយឲ្យចេះរស់នៅដោយសេចក្តីថ្លៃថ្នូរវាអត់ព្រមធ្វើទៅទៀតអត់ព្រមស្ដាប់យើងទៀតយកមកឌឺដងជំនួសគេទៀតមកចេញមុខជំនួសគេទៀត អាគេនោះច្រំមួយថ្ងៃមួយថ្ងៃសំបីតាឆ្កែគេស៊ីគ្រាន់បើជាងយើងផង ខ្ញុំបាននិយាយលេងឆ្កែហ៊ុនសែនណាពាក់ផ្កាយ2មើលមើលថែគ្រាន់តែអ្នកកាត់សួនផ្កាហ៊ុនសែនផ្កាយ3អាភ្លើពួកអាភ្លើឯងនៅក្រៅប្រទេសនៅក្នុងប្រទេសមួយចំនួនហើយចេញមុខជេរយើងអ្នកប្រាប់ពួកឯងហ្នឹងពួកឯងខុសហើយពួកឯងខុសហើយឯងកុំភ្លើពេកអញនិយាយនេះ អញមិនមែនចង់ទៅធ្វើធំទេបើឯងល្អឯងបកាឯងមានកណិតខ្លួនឯងថ្ងៃក្រោយពួកឯងនោះហើយបានធ្វើធំនៅស្រុកខ្មែរចុះបើឯងធ្វើឆ្កែហ៊ុនសែនរហូតដេកចាំទៅឯងនឹងបានតែមកគេអញ្ចឹមឲ្យឯងស៊ីបានត្រឹមតែឯងស៊ីព្រោះកូនឯងអត់មានអីស៊ីទៀតភាកច្រើនណាភាកច្រើនណាភាកច្រើនអញ្ចឹង អើផ្ទះភាកច្រើនស្អីតូចផ្ទះខ្លះអត់មានទូបើកមែនហ្នឹងមានអីបើកបើកធុងបើកធុងខ្វាក់អត់មានអង្គឯងនេះអត់មានធុងនឹងអង្គដាក់តាពីដាក់នៅបេសមិនទិញជូនណាទៅ5ករុង20ករុងទុកជូនណាទិញមកអង្គនឹងអត់ឆ្ងាញ់ចេញអង្គថ្មីមកបោះចោលអង្គនឹងទៀតលែងស៊ីទៅទិញអង្គថ្មីមកស៊ីទៀតនៅស្រុកខ្មែរអត់ទេ អង្គរឹងដូចថ្មមិនក៏ស៊ីដែរហើយអត់ដឹងខ្លួនទៀតអត់ដឹង ខ្លួនទៀតប្រាប់ឲ្យយល់ទៅ អត់ព្រមយល់ទៀតយល់ហើយ តែអត់ដល់គិតទៀតអីមានអញ្ចឹងទៅទៀតមានពួកអាក្រៅប្រទេស មួយចំនួនវាខឹងណាពីរឿងសំរងស៊ីមកអីស្រោមសបត់ ទេខ្ញុំអត់អត់នេះទេវាខ្លាចវាចេះនិយាយអូមកបោកគេអញឆ្ងល់ពួកឯងឯង ចំណេះដឹងពួកឯងនឹងកម្រិតពួកឯងនឹងឯងមានយល់ទេនៅ ពេលដែលឯងនិយាយអញ្ចឹងឯងកាន់ពុទ្ធសាសនាឬក៏ឯងនឹងកាន់យេស៊ូទោះជាឯងកាន់យេស៊ូក៏ឯងត្រូវតែថ្វាយដល់ព្រះជាម្ចាស់ដែរបងលុយថ្វាយទៅព្រះជាម្ចាស់ដែរចូលព្រះយេស៊ូនៅអាមេរិកហ្នឹងត្រូវបងលុយប្រចាំខែដែរពុទ្ធសាសនាយើងក៏បងលុយប្រចាំខែដែរនៅអាមេរិក ប៉ុន្តែបើនៅស្រុកខ្មែរមិនបាច់បងលុយប្រចាំខែទេ បើមានអាចារ្យមានលោកសង្ឃអីដើរប្រមូលបច្ច័យធ្វើបន់អីសទ្ធារបស់យើងគេមិនបានមកយកកភ្លើងមកភ្ជួងក្បាលយើង អាគេយកកភ្លើងមកភ្ជួងក្បាលយើង អានឹងគេមកប្លន់លុយយើងអានឹងបានគេហៅតលុយវាមិនស្របច្បាប់ហើយ គេហាមឃាត់មនុស្សណា ដែលទៅប្លន់លុយគេ គេស្អប់ខ្ពើមអ្នកណាដែលទៅប្លន់ទ្រព្យសម្បត្តិគេពួកឯងអ្នកលួចជាតិអ្នកប្លន់ជាតិមកកណោពួកឯងអត់យកខួរក្បាលពួកឯងនឹងទៅវិភាគទៅនិយាយអំពីពួកអពុកអលួយអស់នោះទេហើយបែរទៅជាមកវិភាគសំរងស៊ីមកអាមេរិកដើរសុំសបុតគេឥឡូវនឹងគេអឺសំរងស៊ីមកធ្វើបនផ្កាប្រមូលលុយប្រមូលកាក់គឺដូចមកអាឆ្កួត បើឯងស្អប់ខ្ពើម ការធ្វើបន់ប្រមូលលុយមិនក៏ឯងមិនស្អប់ពុទ្ធសាសនាផងទៅក៏ដូចមានអាក្បត់ជាតិនិងក្បត់សាសនាពួកឯងនឹងនិយាយនឹងក្នុងន័យអញ្ចឹងគេខ្លាចតែមនុស្សយកកភ្លើងទៅប្លន់ទ្រព្យសម្បត្តិគេតើគេបបួលមនុស្សធ្វើបន់គេហៅមនុស្សឲ្យជឿអ្នកណាជឿគេចូលទៅ អ្នកមិនជឿគេអត់ទៅទៅ ហើយចុះឯងសិតតថាគេណាសំរងស៊ីមកបោកអញសួរឯងអ្នកដែលអ្នកដែលគេថាបោកនោះឯងនឹងចាញ់បោកគេនៅគេបោកឯងបាននៅហើយអ្នកដែលគេឲ្យលុយនឹងគេបាននិយាយថាបោកហើយនៅអាផេះឯងខ្លួនឯងទេដែលនិយាយពួកឯងឯងទៅគ្រប់គ្រងអាអ្នកលួចជាតិអាអ្នកយកកំភ្លើងទៅភ្ជួងគេទៅប្លន់គេឯងគ្រប់គ្រងវាថាវាធ្វើល្អ ចឹងស្មើនឹងឯងនឹងកំពុងតែគក់ឯងនឹងបំផ្លាញបើឯងកាន់សាសនាយេស៊ូគ្រីស្ទឯងនឹងកំពុងតែប្រមាថព្រះជាម្ចាស់របស់ឯងបើឯងកាន់ពុទ្ធសាសនាឯងកំពុងតែប្រមាថព្រះសង្ឃប្រមាថព្រះពុទ្ធប្រមាថព្រះធម៌ព្រោះឯងរបស់ ដែលបានដោយធម៌ប្រកបដោយធម៌ឯងថាបោករបស់ដែលយកកភ្លើងទៅភ្ជួងគេ លក់ជាតិលក់ដីឲ្យទៅប្រទេសគេ សម្បទានទៅខ្ចីលុយមកប្រព្រឹត្តអំពើពុករលួយនៅក្នុងស្រុកឯងថាម៉េចពួកឯងថាអាពួកហ្នឹងវាធ្វើត្រូវហ៎ហាអូពួកឯងនឹងគ្រប់ត្រូវពួកអាហ្នឹងហ៎ឯងចាំថ្ងៃក្រោយបើអាឡុងឯងឡើងទៅចាំអញទៅប្លន់ទ្រព្យសម្បត្តិឯងហើយឯងតើបើហ៊ានតើប្តឹងផ្ដល់អញរករឿងឯងហើយកណ្ដួយមកអាឆ្កែពួកអាឆ្កែឯងនេះនៅក្រៅប្រទេសពួកអាក្រៅប្រទេសមួយចំនួន និយាយចឹងហ្មងវាថោកពេកវានិយាយរហូតដល់ដងចឹងខ្ញុំដាក់វាម្ដងថ្ងៃនេះ ដាក់វាឲ្យធ្ងន់កម្ដង បងប្អូនជួយពិចារណាមើលអាថោកណាថោកដល់ពួកអាថោកនឹងណាអវានិយាយមួយទៀតសម័យនេះលោកប្រធានសំរងស៊ីនៅឡងបិចមានអាភ្លើមួយ នោះឈ្មោះវា អាសវណ្ណហង្សវា ពាក់ច្រើនតែពាក់មួកវាធ្វើវាដូចហមវាថាឯងមិនស្គាល់អញឯងបើនៅក្បែរអញណាឯងកញ្ចឹងកនឹងដួលប្រុសហើយមកជើងអញប្រាប់អញប្រាប់អញមិនចេះស្អីទេប៉ុន្តែជើង អញទាត់កញ្ចឹងកឯងនឹងបាក់អញប្រាប់មិនចង់ប្រើអំពើហិង្សាទេវានិយាយចេះអូខេបងប្អូនណាវានិយាយចេះ វានិយាយវាទៅម្នាក់វាទៅធ្វើបាតកម្មម្នាក់វាវាកាន់ទុងជាតិវាថា the constitution in the united state ក៏ដូចអើវាអីទេអាខ្ញុំមិនដឹងវានិយាយម៉េចណាខ្ញុំមិនសូវចេះអង់គ្លេសដោយពួកអន្តះផ្ទប់អស់ហ្នឹងនេះឯណាគេមានសិទ្ធមកធ្វើបាតកម្មទេឯងមានសិទ្ធធ្វើបាតកម្មធ្វើទៅមានអាណាគេទៅខាត់ឯងគេថាសំរងស៊ីអន់ណាស់មិនព្រមចេញមកឆ្លោយនឹងសំណួរគេ ខ្ញុំថាអាភ្លឺអាភ្លឺអើយឥឡូវឯងបើថាសំនឹងស៊ីអន់អាចចុះឯងមិនក៏មិនប្រាប់ហ៊ុនសែនណាណាការគេធ្វើបាតកម្មប្រជាពលរដ្ឋធ្វើបាតកម្មយូរដែលឃើញហ៊ុនសែនចេញមកឆ្លោយនឹងសំណួរគេទេមើលមើលអញសួរឯង ដែលឃើញហ៊ុនសែនចេញមកឆ្លោយនឹងសំណួរគេទេពេលដែលហ៊ុនសែនមកអាមេរិកមកនូវយ៉កខ្មែរទៅធ្វើបាតកម្មហៅហ៊ុនសែនឲ្យមកនិយាយដែលឃើញហ៊ុនសែនចេញមកនិយាយជាមួយខ្មែរនៅក្រៅប្រទេសទេ ចេញមកឆ្លោយតបជាមួយហ៊ុនសែននៅក្រៅប្រទេសទេក៏ដូចមកអាភ្លើសិតតែអេសំនឹងស៊ីអនហែងម្នាក់ឯងទៅធ្វើបាតកម្មម្នាក់ឯងក៏ដូចមកអាប្រេតទៅរោកណាអានឹងដូចធေါ်ប្រះថាទៅរោកគាត់ដេអី អ៊ីណាយគេប្រែតែម៉េចគេថាពួកប្រែតទាំងឡាយមកហើយអានេះមិនមែនពួកប្រែតទាំងឡាយទេតែទាំងឡាយវាច្រើនពួកប្រែតម្នាក់មកហើយកាន់ផ្ទះនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួនវាឈរនៅតាមគៀនលបងផ្ទះទាំងឡាយខ្លះតាមផ្លូវខ្លះណាតាមសាយវខ្លះហើយនឹងអាប្រេតតាអញនិយាយត្រង់អញ្ចឹងវាថាសំរងស៊ី នៅក្នុងធម៌ទេរោគេថាពួកប្រេតទាំងឡាយមកហើយកាន់ព្រះនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួនអានេះអត់ទេពួកប្រេតម្នាក់មកហើយកាន់សាយវកចិត្តវត្តវាគិតថាជាផ្ទះរបស់វាវាថាវត្តនឹងមិនអាចធ្វើនយោបាយបានក៏ដូចមកអាបកាច់ច្បាប់ម៉ែវាឯណានោះហ៊ុនសែនទៅធ្វើនយោបាយតែក្នុងវត្តអាមិនក៏វាមិននិយាយផង គណៈបកប្រជាជនទៅធ្វើយោបាយទៅក្នុងវត្តអាមិនក៏វាមិននិយាយផងអើវាទៅទៀមទាឲ្យលោកសំរងស៊ីទៅឆ្លើយសំណួរវាហើយតែម្នាក់វាទេម្នាក់ឯងវាអត់មាន ប្រសិទ្ធភាពទេបើឯងទៅ1000នាក់អីទៅអានឹងស្រួលប៉ុន្តែបើឯងទៅតែម្នាក់ឯងហ្នឹងទៅថត live ប្លាប្លាប្លាប្លាហើយដល់ពេលអញ្ចឹងទៅឲ្យគេមកចេញចេញមកមិនតតែឯងមកច្រើនជាងអ្នកទៅចូលរួមហ្នឹង អានឹងប្រហែលតំណងអញអញគិតថាតំណងអ្នកប្រជាធិបតេយ្យគេគេអាចចេញទៅនិយាយប៉ុន្តែបើឯងយល់ថាសំរងស៊ីកំសាអញ្ចឹងមានន័យថាហ៊ុនសែនដែលឯងការពារនឹងក៏វាកំសាដែរពីព្រោះអញមិនដែលឃើញហ៊ុនសែនចេញមកនិយាយឆ្លើយតបជាមួយអ្នកធ្វើបាតកម្មទេមានតែបជាឲ្យគេមកបង្ក្រាបបាតកម្មអាភ្លឺ ឯងនិយាយហ្នឹងដូចប្រមាថកាត់ពៀនហ៊ុនសែនអញ្ចឹងហើយថាសំរងស៊ីចេញមិនចេញមកឆ្លោយថាសំរងស៊ីកំសាកមិនចេញមកឆ្លោយនឹងសំណួរឯងចុះឯងមិនទៅប្រាប់ហ៊ុនសែនពេលដែលគេធ្វើបាតកម្មប្រជាជនធ្វើបាតកម្មសូមឲ្យលោកប្រធានលោកសម្ដេចចេញមកឆ្លោយបំភ្លឺជាមួយនឹងប្រជាពលរដ្ឋផងហើយមិនក៏មិនយើងចឹងដែរគឺដូចមិនអាភ្លើគ្រប់ត្រហ៊ុនសែនប៉ុន្តែបំផ្លាញតែហ៊ុនសែនអានឹងវាយក្បាលវាយយើងមើលមកផ្លែតវាវាយហ៊ុនសែន ណាគីនាងប៉ុន្តែវាមិនវាយហ៊ុនសែនទេណាវាមិនមែនវាយយើងមើលមកផ្លែវាវាយសំរងស៊ីសំទោសវាមើលមកយើងមើលមកស្រេះស្ដាប់ទៅវាវាយសំរងស៊ីថាសំរងស៊ីកំសាក់ប៉ុន្តែតាមពិតអានេះកំពុងតែដំពងមេវាហ្នឹងព្រោះមេវាតាំងពីប្រជាជនធ្វើបាតកម្មទាំងណាការអីដែលដែលដែលមេវាចេញមកមកដោះស្រាយមកឆ្លោយបំភ្លឺជាមួយ បាតកោទេអត់ដែលមានអញ្ចឹងហេតុអីបានជាអា ហេតុអីបានជាអាសវណ្ណហេងអាសវណ្ណហង វាមកធ្វើបាតកម្មទៅម្នាក់វាកាន់ទួងជាតិអាមេរិកខាងក៏វាឆាលឆាលឆាលឆាលកាន់ទូរស័ព្ទមួយហើយពួកពួកអាស៊ីវីភីនៅតាមនៅតាមកន្លែងនេះខ្ញុំចូលទៅមើលខ្ញុំចូលទៅមើលអូល្អណាស់ពូសវណ្ណហេងល្អណាស់អូអស់ចាស់ណាស់សំនឹងស៊ីកំសាក់ណាស់មិនហ៊ានចេញមកទេ វាកំពុងតវាយក្បាលមេវាតាមសវណ្ណហេងតាមតាមសវណ្ណសវណ្ណហង្ស វាយក្បាលហ៊ុនសែនព្រោះហ៊ុនសែនមានដៃចេញមកជួបយើងណាយើងទៅធ្វើបាតកម្មជាមួយហ៊ុនសែនមានដៃចេញមកជួបយើងទេមកឆ្លោយតែបើហ៊ុនសែនចេញមកនិយាយជាមួយយើងល្អមែនតែនហ្មងហើយវាវាថាសំរងស៊ីប្រជាធិបតេយ្យអីណាប្រជាធិបតេយ្យស្អីអត់ចេញមកជួបអីចាំបាច់ចេញទៅជួបឯងបើឯងមកគ្នា1000នាក់ទៅអាហ្នឹងសមតែចេញទៅជួបអាបើឯងមកតែម្នាក់ឯងចងុយងុយហ្នឹងណា ទេម្នាក់ឯងក៏មានសិទ្ធដែរខ្ញុំមិនមិនឲ្យតម្លៃអាម្នាក់ឯងនឹងវាថោកទេម្នាក់ឯងក៏មានសិទ្ធដែរប៉ុន្តែគ្រាន់តែថាអញ្ចេះគ្រាន់តែថាតម្លៃវាអត់ដល់អូយបើលោកសំរងស៊ីចេញមកមែនណាអញឈប់គ្រប់គ្រងលោកសំរងស៊ីមកឲ្យចេញមកជួបឯងពីព្រោះឯងនេះវាថោកណាស់ឯងនេះបានតែជើងរន្ទះជាគួងហោះរបស់អញទេអាសវណ្ណហងដូចអាពកដរ ពួកអាកូនចុងអស់នេះយ៉ាប់ដោះកហ្មងណាអាហ្នឹងពួកអានៅក្រៅប្រទេសបងប្អូនណាពួកអាក្រៅប្រទេសមកបានហើយចេះចិត្តដល់ម៉ោងទៅធ្វើការស៊ីឈ្នួលគេនេះថាកាជះណាបងប្អូនអត់ទេបងប្អូនវាចឹងមែនណាបងប្អូនហឺវាលេងសតកលាហ្នឹងសរុបទៅវិញពួកវាច្រើនតែអញ្ចឹងច្រើនតែចោតប្រកាន់គេរុស្ស៊ីក៏អញ្ចឹងបងដនលីគិតមើល រុស្ស៊ីបាញ់ខ្លួនឯងវាយខ្លួនឯងចោតគេថាគេវាយវាវាមកមកឈ្លានពានគេវាថាគេនឹងជាណាស៊ីហើយបើគេជាណាស៊ីអ្ហ្មិចក៏មិនប្តឹងគេឆ្ងល់ប្រទេសប៉ុណ្ណាណីដាក់ទៅបើវាបល័យពូជសាសបើប្រធានាធិបតីអ៊ុយក្រែនបល័យពូជសាសដាក់ពាក្យបណ្ដឹងទៅបើតឡាការនឹងគេរកឃើញ ICJ នឹងគេរកឃើញថាវាបល័យពូជសាសតឡាការអក្រិតកម្ម ICC គេរកឃើញថា របបប្រធានាធិបតីសេលិនស្គីនឹងបល័យពូសាសមែនគេចេញចាប់ហ่ะបើសិនណាជាចេញចាប់ទៅហៅហើយរដ្ឋាភិបាលនឹងមិនព្រមមកក៏គេអត់ទាន់ចាប់ដែរច្បាប់អន្តរជាតិវាអត់មានឯណាទៅចាប់ទៅចាប់រដ្ឋាភិបាលមួយអញ្ចឹងហើយបានជាឧបមាថានាយករដ្ឋមន្ត្រីណាក៏ដោយដែលតឡាការ ICC កាត់ទោសហើយអ្នកនឹងនៅទទួលតំណែងជានាយករដ្ឋមន្ត្រី គឺគេអត់ទៅចាប់ទេ ទោះជាអ្នកនឹងមកលើឆាកអន្តរជាតិក៏គេអត់ចាប់ដែរអត់ចាប់អ្នកនឹងដែរតែដល់ពេលអ្នកនឹងធ្លាក់អំណាចបានគេចាប់ពីព្រោះអានឹងវាជាសិទ្ធទូទៅចុះឯងទៅឆ្លៀនពៀនប្រទេសគេហើយទៅចោតប្រទេសគេថាគេជាពួកណាស៊ីជាពួកបល័យពូជសាសរបស់ពូទីនរបស់រុស្ស៊ីវាមិនដែលមានអាណាប្រើច្បាប់អញ្ចឹងទេចោតគេអីអញ្ចឹងវាមិនត្រូវរឿង ដោយហ៊ុនសែននេះចោតគេទាំងពំពេញកំតិចគេចោលហើយមកទល់គ្នានឹងម៉ោងហ្នឹងគេអត់ទាន់មានទោសអីផងមកទល់គ្នាម៉ោងហ្នឹងហើយអានេះអត់ទាន់មានទោសដើរជ្រៀងណោះតឡាការហាមឃាត់មកឲ្យធ្វើនយោបាយឥឡូវដើរជួបគេពេញប្រទេសកម្មសខាជាពិសេសកម្មសខាហើយប៉ុណ្ណឹងហើយថាកម្មសខានឹងស្មោះត្រង់អើយស្មោះត្រង់ពងក្តោយទេបើកម្មសខាស្មោះត្រង់នេះម្លេះសំគណៈបកសង្គ្រោះជាតិនឹងមិនលាយទេ ណានិយាយឲ្យត្រង់ទៅបើកម្មសខានឹងពេលដែលជាប់គុកហ្នឹងគេចាប់ជាប់គុកហ្នឹងកុំដេកអោបប្រធានបកហ្នឹងណាស្មានបកហ្នឹងអាលាយគេឲ្យដាក់ណានិយាយរំលឹកឡើងវិញទៀតទៅប្រាប់ពួកអាអាបញ្ញវន្តបល័យកបើកុំតែកម្មសខាហ្នឹងណាដេកអោបប្រធានបកបកហ្នឹងអត់អាលាយទេអញប្រាប់ហើយឯងគាំទ្រស្អីកម្មសខាអីក្លាហានស្អីហ៎ ងាប់អញហើយប្រជាជនខ្មែរគេស្គាល់ច្បាស់ណាស់កាយៅប៉ុន្តែប្រជាជនខ្មែរមួយចំនួនគាត់ទៅជួបកម្មសខាហ្នឹងគាត់ចង់ទៅមើលហើយកម្មសខាមានគេឈ្មោះអ្នកនយោបាយល្អស្អីហើយមើលមើលខូចរឿងស្រីញីអើអាទុយបលដោយសារតែឯងនឹងជាមួយ កម្មមនុវិជ្ជានឹងធ្លាប់បាន ធ្លាប់បានណែបូមបើតជាមួយគ្នាអញ្ចឹងឯងអញ្ចឹងហើយអញមិនដឹងឯងអា ឯងធ្លាប់ទៅបើកជាមួយគមមនុវិទ្យាកន្លែងណាខ្លះពីប្រហែលឆ្នាំមុនអញមិនដឹងអីណាអាបុលនោះមកអាខូចឯងនេះប្រពន្ធគេក៏មិនលើកលែងដែរឯងនេះដើរខូចតែជាមួយប្រពន្ធគេទេហើយចង់អញប្រាប់1 2 3ដែរអញប្រាប់ទៀតដូចមកអាផេះ ណាសឹកតែនិយាយណាមើលវាដូចធំត្រូវសបើមកបងប្អូននៅស្រុកខ្មែរឃើញពួកអាមេរិកមួយចំនួនអាអ្នកវិភាគមួយចំនួននៅក្រៅប្រទេសហ្នឹងណាកុំឃើញថាវានៅអាមេរិកហ្នឹងវាគ្រាន់បើបងប្អូនអើយពួកអស់អស់ហ្នឹងនោះតម្លៃស្នេហាជាតិរបស់វាសឹកតែថោកពួកអាហ្នឹងវាមិនដែលចេញមុខវាមិនដែលឃើញវាបន្ទោសហ៊ុនសែនទេមិនដែលឃើញវាច្បាំងជាមួយហ៊ុនសែនទេវាច្បាំងតែជាមួយអ្នកប្រជាធិបតេយ្យវាច្បាំង ហើយបើវាទៅការពារទៅការពារមនុស្សលេងលបែងស្រីកម្មសខាស្រីស្រីមកកផ្លេមកកភ្លុះអើហើយមេដឹកនាំសិតតែស្រីអញ្ចឹងវាទៅសារថាមេដឹកនាំល្អបងដនលីបងឯងការពារមេដឹកនាំទេបើបងដនលីដូចខ្ញុំអីចឹងណាខ្ញុំមិនមែនជាអ្នកនយោបាយខ្ញុំខូចខលអានឹងរឿងធម្មតាទេណាបងណោះបងដនលីឯហ្នឹងយើងមិនមែនអ្នកនយោបាយយើងខូចខលរឿងធម្មតាប៉ុន្តែនោះអ្នកនយោបាយជាតិមួយទាំងមូល ហើយបើវាខូចខលដល់ម្លឹងណាបងសួរបងសារ៉ាត់ប៊ុនណាបើវាខូចខលដល់ម្លឹងហើយបងប្អូនថាមេដឹកនាំល្អមិនទៅរំលាយបាក់ខ្លួនឯងចោលក្បត់ពួកម៉ាកមិត្តភ័ក្តិក្បត់អ្នកនយោបាយក្បត់ប្រពន្ធកូន ស្រីរាប់មិនអស់ក្បត់ឆន្ទៈប្រជាពលរដ្ឋ រៃលុយប្រជាពលរដ្ឋបានមកហើយយកទៅឲ្យស្រីណាគេអាម៉ាណែតហ៊ុនឯណាអាម៉ាណែតឃើញអាម៉ាណែតចូលមកដែរចំអានេះអត់តន់ដេកទេនេះឃើញម៉ាណែតហ៊ុនអាខោនខ្លាញ់ខ្លាយឬអាខោនមែនតែនណាអាម៉ាណែតហ៊ុនស្អីកឹមសខាស្មោះនឹងកាមតាមស្នែស្រីមុំចំ អានេះអ្នកបន្លំឬក៏មែនទេបើសិនណាជាមែនអានឹងវាដឹងច្បាស់ហើយ វាប្រើភាសាមួយម៉ាត់ហ្នឹងគឺវាច្បាស់ហើយឯងកុំមកញេញ៉ៃមួយអញច្រើនពេកហើយនឹងក៏មិនអន់ប្រហែលដែរអាម៉ណែតឯងហ្នឹងអានឹងបើឯងមែនណាអាបើមិនមែនឯងអញមិនដឹងទេប៉ុន្តែបើឯងមែនអាម៉ណែតឯងហ្នឹងអា បើឯងមែនហ្នឹងរឿងជេរវឌ្ឍនាហ្នឹងឯងយ៉ាងម៉េចអីយ៉ាងម៉េចអាហ្នឹងហើយគិតមើលទៅកុំចោតតកម្មសកាឯងហ្នឹងក៏មិនណយប្រហែលដែរហើយនេះមកណែមកអូស្ត្រាលីហើយធ្វើយ៉ាងម៉េចដាក់ស្រីស្រីនៅអូស្ត្រាលីណាសំបីតាប្អូនធរអញកាលពីមុនអត់ចេះតែងខ្លួនស្អាតទេឥឡូវនឹងចេះតែងខ្លួនអូដើម្បីយកចិត្តឯងណាណាប្រពន្ធធីណាប្រពន្ធធីនៅអាដាលេដណា ធីពុនធីនៅដឡែតធីហ្នឹងបងអូនធោះខ្ញុំធីហ្នឹងក៏បងអូនធោះអាម៉ណែតហ្នឹងដែរធីហ្នឹងនោះហើយប្រពន្ធធីហ្នឹងតាំងពី គេចូលដៃជាមួយម៉ណែតហ្នឹងមកហ្នឹងអូគេតែងខ្លួនដល់កមានស្រីស្រីខ្លះនៅអូស្ត្រាលីហ្នឹងតាក់តងពួកធីហ្នឹងអូយតែងខ្លួនអ្នកខ្លះទៅកាត់ច្មោះអ្នកខ្លះទៅធ្វើមុខធ្វើមាត់ឲ្យតែអាអាអាម៉ណែតមក ឲ្យតែម៉ណែតមកឬក៏អាអាមួយទៀតណែណែអាគមសន្តិភាពណាគេគេក្តោបដាប់ខាងហ្នឹងឲ្យតែវាទៅដល់អូស្ត្រាលីអាគមសន្តិភាពជួនណាវានាំស្រីពីខ្មែរមកវាថាក្រុមការងារប៉ុន្តែវានាំគ្នាមកធ្វើគ្នានៅអីនេះហ្នឹងក្បត់ប្រពន្ធវានឹងអាម៉ាណែតអីជួនណាវាថាមកបំពេញបេសកកម្មនៅអូស្ត្រាលីវានាំគ្នាមកធ្វើគ្នានៅហ្នឹងសុំទោសនិយាយត្រង់ត្រង់យើងរបស់តា អញមិនទៅនិយាយច្រើនទេអញនិយាយថងថងនាំគ្នាមកធ្វើគ្នានៅហ្នឹងយល់ណាយងកាមេរ៉ាកាលទៅនេះឆ្នាំណានោះអានោះយងកាមេរ៉ាមកហ្នឹងមកកាផ្លេមកទាំងអស់ណាទាំងខ្លួនក៏មកអីមកអាពួកឯងនេះអញចង់និយាយច្រើនទេអាឯងនេះ មានស៊ីមានចុកឯងមិនចែកអញអញហែកគេអញ្ចឹងឯងព្រោះអញនឹងវាអត់ចឹង បងប្អូននេះចឹងប៉ុណ្ណឹងបងប្អូនណាខ្ញុំខ្ញុំប៉ុណ្ណឹងវាវាចូលមកដឹងដឹងទៅសង្ស័យមិនមែនវាទេសង្ស័យមាន អ្នកបន្លំវាក៏មិនដឹងអីមិនដឹងសង្ស័យមែនវាវាមិនដែលលេងដល់ប៉ុណ្ណឹងទេអាមួយនឹងម៉ោងប៉ុណ្ណឹងវាមិនដែល នៅលេងទៀតទេអាមួយហ្នឹងបាទចឹងបងប្អូនណាខ្ញុំអត់មានអីទេគឺថាប៉ុណ្ណឹងចោះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចោះណាបងប្អូនណា ខ្ញុំដល់ម៉ោងរៀបចំបាយទឹកអីទៅធ្វើការហើយបាទអញ្ចឹងបានថាវាពិបាកណាស់ហើយបងដនលីដូចខ្ញុំអីខ្ញុំត្រូវការវាមួយពីរអីខ្ញុំក៏អត់បញ្ហាដែរណាបងណាប៉ាវប៉ាវខ្ញុំអត់ទេអត់មានបញ្ហាព្រោះអីខ្ញុំមិនអ្នកយោបាយណាខ្ញុំមានអីខ្ញុំមានទៅធ្វើដឹកមេដឹកនាំបងប្អូនណាមេដូចកម្មសខាណាទោះខ្ញុំមានស្រី2 3ក៏បងប្អូនអត់មានខឹងខ្ញុំបានដែរមិនអញ្ចឹងព្រោះអីខ្ញុំមិនអ្នកយោបាយណា តែបើកឹមសខាវិញបើអាអាអាអាមីសវណ្ណរាវិញបើយ៉ែមពុញរិទ្ធវិញអាហ៊ីងសុកសានវិញហើយអ្នកបើកឡាននៅកម្មសខាមានប្រពន្ធមួយទៀតដែរអ្នកបើកឡាននៅកម្មសខារហងៃហ្នឹងមានប្រពន្ធចុងអូស្រីមិនភ្លេចហើយអាអ្នកបើកឡានហ្នឹងហើយអ្នកនាំស្រីស្រីឲ្យកម្មសខាណាសំបីតែឃុំខ្លួននៅ ក្នុងប៉ាខ្ញុំប្រាប់អ្នកបើកឡានហ្នឹងមានប្រពន្ធនៅតាណាបើឲ្យខ្ញុំទៅរកអាប្រពន្ធចុងគាត់ហ្នឹងណា ណាខ្ញុំក៏ទៅរកឃើញទៀតណាអ្នកបើកឡាននៅកម្មសខារងៃហ្នឹងរងៃហ្នឹងកុំចេះតែហ៊ានណែកុំចេះតែហ៊ានណាពិតណាស់តែខ្ញុំនៅអាមេរិកប៉ុន្តែខ្ញុំដឹងណាណាស្រីកម្មសខានៅកន្លែងណាខ្លះខ្ញុំដឹងណាខ្ញុំប្រាប់កុំចេះតែហ៊ានណាកុំចេះតែហ៊ានហើយប្រុសកម្មមនុស្សវិជាប្រុសនាងនោះនៅកន្លែងណាខ្លះខ្ញុំក៏រកឃើញដែរ ប៉ុន្តែខ្ញុំមិនរកវាទេរកទៅអីបើវាចៅគ្នាខ្ញុំរកតែស្រីស្រីទេតែខ្ញុំមិនអ្នកនយោបាយទេខ្ញុំអាចមានខ្ញុំអាចខូចខលបានអូខេខ្ញុំអាចខូចខលបានវាអត់ប៉ះពាល់នឹងប្រទេសជាតិទេប៉ុន្តែហាមដាច់ខាតកុំគ្រប់ត្រអាអ្នកនយោបាយណាខូចជាមួយស្រីអសោះព្រោះអានឹងតែកាលណាវាលមោបនឹងស្រីដីយើងបាត់ដោយសារពួកអាលមោបស្រីនឹងតាំងពីស្ដាច់រហូតដល់ពួកអាមន្ត្រីតែលមោបស្រីនឹងគឺថាវាខូចមកណា ចឹងហើយ បានជាហ៊ុនសែនរាល់ថ្ងៃហ្នឹងដោយសារស្រីដោយសារបុណ្យរានីនឹងហើយបានជាហ៊ុនសែននឹងមិនព្រមដោះដៃចេញពីយួនសោះហ្នឹងអាហ្នឹងគឺប៉ុណ្ណឹងអរគុណបងប្អូនសូមជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណ